អ្នកនាងកញ្ញាអ្នកញោមពុតបរិស័ទទាំងអស់អនុមោទនីស្ដាប់នៅធម្មសាកិច្ឆាការសន្ទនាពធដូចតទៅ សូមអនុមោទនី នៃជាផមខ្ញុំកាណាសូមនមស្ការក្រាបថ្វាយបង្គំចំពោះប្រជុំ3នៃព្រះត្រៃរតដោយសេចក្តីគ្រប់ចិត្តថ្លាដល់គង់ពោះរលោកសូមក្រាបថ្វាយបង្គំចំពោះព្រះគុណចាស់វិធារានធិរៈគ្រប់ព្រះអង្គដោយសេចក្តីគ្រប់ចិត្តថ្លាសូមចម្រើនពរលោកដូចស្រីនាងកញ្ញាញញុំពិតបរិស័ទទាំងអស់ដែលកំពុងតែទស្សនាការ live ផ្ទាល់ផ្សាយចេញពីមជ្ឈមណ្ឌលឧបធកម្មជាក្រមវត្តរតនារាម ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីជាទីរាប់អានថ្ងៃនេះគឺថ្ងៃសុក្រ 400ខែបោះឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ2565ត្រូវនៅថ្ងៃទី21ខែមករាឆ្នាំ2022សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកជួបក្នុងកម្មវិធីនីតិសន្តានាប្រធរដែលមានការនិមន្តចូលរួមពីគុណចាស់ពីព្រះអង្គក្នុងការសន្តានាពធទេសនាក្នុងឱកាសនេះគឺជាដំបូងខ្ញុំកណាសូមនមស្ការក្រថ្វាយបង្គំចំពោះគុណចាស់ចន្ទជុតតោ និមន្តគង់នៅ ក្នុងវត្តរស្មីរតនសាមគ្គីដោយទីក្រុងព្រីស្បិនដោយសេចក្តីគោរពជាថ្លាសូមក្រាបថ្វាយបង្គំចំពោះគុណចាស់គ្រូញាណសារណោនិមន្តគង់នៅក្នុងវត្តធម្មសាមគ្គីទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីជាទី ជ្រះថ្លាហើយថ្ងៃនេះគឺយើងដាក់ក្នុងប្រធានបទដដែលដើម្បីជជែកគ្នាសន្ទនាវធបន្តការពិសាបដាមុនក្នុងទានមយៈបនសម្រាប់អសិលមយៈបនសម្រាប់ការរសាសិលអឺគុណចាស់និងគុណចាស់គ្រូទាំងអស់បានសម្ដែងការពិសាបដាមុនបានពឹស្ដាដែរហើយប៉ុន្តែថ្ងៃនេះខ្ញុំណាបកគលទុនទីគុណចាស់ចន្ទជុតតមេត្តាធ្វើសេចក្តីផ្ដើម នៅក្នុងឱកាសនេះណាសូមនិមន្តគុណចាស់គ្រូច័ន្ទជុតោដោយតទៅនមថោរតនតយសៈខ្ញុំព្រះករុណាសូមនៅហដ្ឋានមស្ការ ថ្វាយបង្គំគុណព្រះសម្មាសម្ពុទ្ធគុណព្រះធម៌ នឹងគុណព្រះសង្ឃដោយសេចក្តីគោរពនិងសេចក្តីជ្រះថ្លាដល់គង់ខ្ពស់សពសពការទាំងពួងសូមថ្វាយបង្គំគុណចាស់ទាំងពីរព្រះអង្គគុណចាស់ញាណសតនោគុណចាស់សវណ្ណបញ្ញោទងនៅក្នុងក្រុមនៅក្នុងទីក្រុងសេតណេដែរហើយសូមថ្វាយបង្គំព្រះថេរនថេរៈគ្រប់គ្រប់ព្រះអង្គដែលបានចូលមកស្ដាប់ពធតាមការឡាយ នៅរាត្រីថ្ងៃសុក្រទេសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទគ្រប់គ្នាដែលមាន ប្រកបដីចូលមកស្ដាប់ប្រធោតាមការឡាយប្រចាំរាត្រីថ្ងៃសុក្រអឺស្មើនេះម៉ោង7:04នាទីយប់នៅទីក្រុងព្រីស្បិនម៉ោង8:04នាទីយប់នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីនៅប្រទេសកម្ពុជាម៉ោង4 4នាទីល្ងាចរាត្រីនេះថាត់នៅ ក្នុងថ្ងៃ400ខែបោះឆ្នាំ ឆ្លូវត្រីស័កពុទ្ធសករាជ2565ត្រូវនៅថ្ងៃតុកទី21ខែមករាឆ្នាំ2022 ដូចលើសំឡេងអីទៅណាសំឡេងខ្យល់អីចូលណាខ្យល់ចាំកណាបិទអូបើជាខ្យល់អីណាហ្វូណូមិកអីមកដល់តែយ៉ាងនៅក្នុងការបន្តបន្តទៅខ្ញុំបកណាសូមការពីកណាគុណចាស់គ្រប់ព្រះអង្គដើម្បី បានរដ្ឋធានាប្រធរខាងដើមមកសម្ដែង នៅក្នុង កម្មវិធីសន្ទនាប្រធានបទគឺបញ្ញកិរិយាវត្ថុ10ហើយយើងសន្ទនាចូលមកដល់បញ្ញកិរិយាវត្ថុទី2គឺសៃលមយៈសៃលមយៈបនបនដែលសម្រេចអំពីការរសាសិលហើយសន្ទនានៅ ក្នុងសៃលមយៈហ្នឹងគឺបានច្រើនសព្ទាដែរហើយ លេខ2 2សប្តាហ៍ណាទៅណាពី3សប្តាហ៍ហ្នឹងអឺ4សប្តាហ៍ទៀតអឺ4សប្តាហ៍ណាកណាអញ្ចឹងរាត្រីនេះយើងសន្ទនានៅក្នុងសីលមយៈបនដដែលតែយើង ដាក់ប្រធានបទមកគឺយើងលើក នៅក្នុងសិល5មកណាយើង សន្ទនាអំពីសិល5ទៅព្រោះយើង បរិយាយអំពីពាក្យថាសិលហ្នឹងគឺ បានច្រើនសព្ទាមកហើយណានៅក្នុងអឺសិក្ខាបទឬកសិល5កសិលមានច្រើនណាសិល5យើងហៅថាបញ្ចសិល គឺសិលដែលមានសិក្ខាបទ5តែបើយើងហៅថានិច្ចសិលគឺប្រែថាសិលដែលរក្សាជានិច្ចជាសិលរបស់ក្រហោះនៅគ្រប់គ្រងផ្ទះណាហើយខ្ញុំកាលណាសូមលើកយកដល់ប្រសោតមួយមកពុទ្ធចាស់បាត់បញ្ញុតផងតែលើខ្យល់ចូលសម្បត្តិ សូមលើកយកប្រសោតមួយមកសម្ដែងខាងដើមតកតងជាមួយនឹងសិល5ផងដែរណាព្រះសោតហ្នឹងមានឈ្មោះថាកន្ធៈសោតហ្នឹងណាកោណូជើងថោកន្ធៈហ្នឹងក្លិនទៅណាជាព្រះសោតទី9នៅក្នុងអនន្តវៈនៅក្នុងកាពីអង្គត្រនិកាយតេកនិបាត3ដល់លេខ41 សំដែងនៅ ត្រង់ទំព័រ309កន្ធៈសោតព្រះសោតនោះតាម ព្រះអត្តកថាលោកបាន សំដែងថាក្នុងកាលនោះព្រះអនន្តលោកនិមន្តពីបិណ្ឌបាតឆានត្រង់ហើយក៏លោកចូលទៅសង្ងំនៅក្នុង ទីសំគួរហើយលោកក៏ពិចារណាថាក្លិននៅក្នុងនោះនេះ គឺមានក្លិនកើតពីរឹសដែលហៅថាមូលកិនធោណាក្លិនកើតពីរឹសហើយក្លិនកើតពីក្លឹមសារៈកិនធោហើយក្លិនកើតពីផ្កាគឺបុប្ផកិនធោក្លិនទាំង3យ៉ាងនេះ គឺអាចក្រអូបទៅ បានតែបណ្ដោយខ្យល់ទេ មិនអាចក្រអូបទៅបញ្ច្រាស់ខ្យល់បានទេចឹងលោកក៏មាននៅ សេចក្តីងឿងឆ្ងល់ថាតើមានក្លិនដតីណាដែលអាចផ្សាយទៅបានទាំងបណ្ដោយខ្យល់ទាំងបញ្ច្រាស់ខ្យល់ទាំងបណ្ដោយខ្យល់ផងបញ្ច្រាស់ខ្យល់ផងតើមានដែរទេលោកគិតដូច្នោះហើយក៏លោកបានចូលទៅរកព្រះ សម្មាសម្ពុទ្ធណានៅពេលដែលលោកមានចម្ងល់អញ្ចឹងលោកបានចូលទៅរកព្រះសម្មាសម្ពុទ្ធណាថ្វាយបង្គំព្រះអង្គ ហើយក៏ពងនៅក្នុងទីដ៏សមគួរបន្តមកព្រះអនុលោកក្រាបទូលព្រះសម្មាសម្ពុទ្ធថាបបិទ្ធប្រអមចម្រើនក្លិននៃកិនតិជាតិដែលផ្សាយទៅកាន់ទីបណ្ដោយខ្យល់បានផ្សាយទៅកាន់ទីច្រាស់ខ្យល់មិនបាននេះមាន3យ៉ាង ទី1គឺមូលកិនធោក្លិនរឹសទី2សារៈកិនធោក្លិនក្លឹមទី3បុព្ភកិនធោក្លិនផ្កា ក្លិនទាំង3យ៉ាងនេះក្រអូបទៅបានតែបណ្ដោយខ្យល់ទេมันអាចក្រអូបទៅច្រាស់ខ្យល់បានឡើយបបិទ្ធប្រអប់ឲ្យចម្រើនតើមានក្លិនណា ដែលក្រអូបទៅផ្សាយទៅបណ្ដោយខ្យល់ផងច្រាស់ខ្យល់ផងទាំងបណ្ដោយខ្យល់ផងទាំងច្រាស់ខ្យល់ផងតើមានដែរទេព្រះជន្មស្រីព្រះអង្គត្រាស់ធម្មនាលអនន្ត ក្លិនដែលក្រអូបផ្សាយទៅបណ្ដោយខ្យល់ផង ច្រាស់ខ្យល់ផងទាំងបណ្ដោយខ្យល់ផងទាំងមិនច្រាស់ខ្យល់ផងមានណាមានបានព្រះអនុនលោកក្រាបទូលថាបបពិតព្រះអង្គបានចម្រើនតើក្លិននោះបានដល់ក្លិនអ្វីណាក្លិនដែលក្រអូបផ្សាយទៅបណ្ដោយខ្យល់ផង ច្រាស់ខ្យល់ផងទាំងបណ្ដោយខ្យល់ផងទាំងច្រាស់ខ្យល់ផងនោះតើបានដល់ក្លិនដោយមិនដេចដែរព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ឆ្លើយថាមលិលអនុន ស្ត្រីក្តីបរោះក្តី នៅក្នុងស្រុកឬក៏ក្នុងនិគមណាបានដល់នៅព្រះពុទ្ធជាទីពឹង បានដល់នៅព្រះធម៌ជាទីពឹង បានដល់នៅព្រះសង្ឃជាទីពឹងជាអ្នករក្សានៅសិល5នេះណាទី1គឺវិចាកការសម្លាប់សត្វទី2វិចាកការលួចទ្រព្យអ្នកដតីទី3 មិនប្រព្រឹត្តខុសក្នុងកាមទាំងឡាយទី4មិននិយាយកុហកទី5វាចាហេតុជាទីតាំងនៃសេចក្តីប្រមាទគឺផឹកនៅទឹកស្រវឹងគឺសរានមេរ័យជាអ្នកមានសិលមានធម៌ល្អមានចិត្តប្រសិទ្ធៈសេចក្តីកំណាញ់ទៀតផងនៅគ្រប់គ្រងផ្ទះជាអ្នកមានទានបរិច្ចាគហើយមានដៃយ៉ាងស្អាតហើយជាអ្នកត្រេកអរក្នុងការលះជាអ្នកគួរគេសំបានណាមនាលអនន្ត សមណៈព្រាមក្នុងទិសទាំងឡាយប្រមេងសរសើរបុគ្គលនោះថាស្ត្រីក្តីបរោះក្តីក្នុងស្រុកឬក្នុងនិគមឯណោះជាអ្នកដល់ព្រះរតនត្រ័យជាទីពឹងជាអ្នករក្សានៅសិល5គឺមានន័យថាមានក្លិនឯងក្រអូបផ្សាយទៅទាំងបណ្ដោយខ្យល់ទាំងវិច្រាស់ខ្យល់ហើយព្រះអង្គទ្រង់សម្ដែងថាមនុស្សអនន្តមិនថាតែមនុស្សទេសម្បីទេវតាទាំងឡាយនៅក្នុងទេវលោកក៏ដោយ តែសរសើរនៅបរោះស្ត្រីនោះ ថាបរោះឬក៏ស្ត្រីនៅក្នុងស្រុកឬក៏នៃកុំឯណោះជាអ្នកដល់នៅព្រះរតនត្រ័យជាទីពឹងជាអ្នកមានសិល5ហើយនឹងជាអ្នកដែលជ្រះថ្លាក្នុងការធ្វើទានណាសំដែងដល់ទៅការ ធ្វើទានទៀតមាន ទានបរិច្ចាគហើយមិនដៃលាងស្អាតហើយបិចិត្តក្នុងការឲ្យជាដើមអញ្ចឹងទៅនឹងព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងជាមួយព្រះអនន្តហ្នឹងចំណែកអាត្មាលើមកគឺចង់សង្កត់ធ្ងន់ទៅលើសិល5ហ្នឹង រឿងដល់ព្រះរតនត្រ័យជាទីពឹងនឹងគឺបានឈ្មោះថាជាឧបាសកឧបាសិកាណាហើយការដែលរសានៅសិល5បានល្អនេះក៏គឺជាអ្នកដែលមានក្លិនក្រអូបណាទៅ ទាំងបណ្ដោយខ្យល់ទាំងបច្ច្រាស់ខ្យល់ទាំងបានព្រះជានស្រីព្រះអង្គទ្រង់សម្ដែងនៅព្រះគាថាហ្នឹង ណាព្រះអង្គទ្រង់សម្ដែងនៅពគាថាត្រង់បីដល់លេខ48ទំព័រ311ហ្នឹងព្រះអង្គទ្រង់សម្ដែងថា អ្នកបុព្ភកន្ធោបដិវេតមេតិអ្នកចាំតនੰតកៈរៈមលិកាវាសតាញ់ចកន្ធោបដិវេតមេតិសពាតិសាសពរិសោបវាយតិណា ប្រែថាក្លិនផ្កាផ្សាយទៅច្រាស់ខ្យល់មិនបានទេទោះក្លិនក្លិនច័ន្ទក្រឹស្នានិងម្លិះលាគឺផ្សាយទៅច្រាស់ខ្យល់មិនបានដែរមានតែក្លិនរបស់សពរស់ទាំងឡាយទៅផ្សាយទៅច្រាស់ខ្យល់បានសពរស់ទាំងឡាយរមែងផ្សាយទៅកាន់ទឹះទាំងពួងចឹងសពរស់ក្នុងទីនេះគឺសំដៅយកអ្នកដែលដល់ព្រះរតនត្រ័យជាទីពឹងហើយហើយនៅរក្សាសិល5បានល្អទាំងហ្នឹង យើងស្ដាប់ទៅយើងឃើញអំពីគុណតម្លៃរបស់សិល5តាមពិតទៅខ្ញុំនៅអាត្មាបានបញ្ជាក់ពីថ្ងៃមុនអញ្ចឹងថាសិល5នេះមិនមែនជាពុទ្ធបញ្ញត្តិទេមានន័យថាមិនមែនព្រះអង្គទ្រង់បញ្ញត្តិទេសិល5ហ្នឹងមានគ្រប់សម័យកាលទាំងអស់ប៉ុន្តែនៅពេលដែលព្រះអង្គទ្រង់ត្រាស់ដឹងជាពុទ្ធហើយក៏ព្រះអង្គទ្រង់សម្ដែងពីសិល5ហ្នឹងដែរ ណាព្រះអង្គម្ដែងពិសិល5ដែលមានក្លិនក្រអូបទៅ កាន់ទីបណ្ដោយខ្យល់ផងដល់កាន់ទីបញ្ច្រាស់ខ្យល់ផងជាគុណធម៌ដែលមាននៅក្នុងចិត្តរបស់មនុស្សប្រុសស្រី មានន័យថាមនុស្សប្រុសស្រីដែលរក្សាសិល5នេះឈ្មោះថាជាអ្នក មានគុណធម៌នៅក្នុងចិត្តគុណធម៌គឺសិល5នេះគឺអាចផ្ដល់នៅសេចក្តីសុខឲ្យដល់អ្នករក្សា ទាំងបច្ចុប្បន្នទាំងទៅក្នុងបរលោកដែលគឺមានប្រយោជន៍សំខាន់ណាស់អ្នកដែលរក្សានៅសិល5បានល្អហ្នឹងមាននៅគុណការពីនៅណាបរោះឬក៏ស្ត្រីនៅឯងឲ្យរស់នៅទីណាក៏ដោយរស់នៅកន្លែងណាក៏ដោយគឺមាននៅសេចក្តីសុខព្រោះតែការរក្សាសិល5បានល្អ បានជាទីស្រឡាញ់បានជាទីពេញចិត្តរបស់ មនុស្សម្នាមហាជនទាំងឡាយបាន ជាទីស្រឡាញ់ជាទីពេញចិត្តរបស់ទេវតាមានព្រមទៀតផងណាយើងសិក្សាមើលតែរឿងជាដកផ្សេងផ្សេងទៅយើងអាចឃើញអំពីគុណរបស់សិល5ហើយណាសំបីតែអឺ ព្រះសម្មាសម្ពុទ្ធព្រះអង្គនៅជាប្រពោធិសត្វហ្នឹងក៏ដោយតែធ្លាប់ណាធ្លាប់ធ្វើចំនួនជួយដោទៅតាមផ្លូវសមុទ្រណាហើយធ្លាប់លិចសំពៅទៅ ក្នុងមហាសមុទ្រអីហ្នឹងបានទេវតាជួយឯនោះព្រោះតែមានសិលនោះឯងព្រោះតែមានសិលហ្នឹងណាការរក្សាសិលបានល្អហ្នឹងរស់នៅក្នុងបច្ចុប្បន្នបានសេចក្តីសុខសំបីតែជួបគ្រោះថ្នាក់ជួប អន្តរាយរហូតស្ទើរតែនឹងត្រូវបាត់បង់ជីវិតក៏ដោយក៏អាចរួចផុតចាកអំពីអន្តរាយទាំងអស់នោះបានដែរនៅណាដោយពួកទេវតាគិរីមេខលាដែលជាទេវតារសានៅសមុទ្រអញ្ចឹងណា ពួកទេវតាទាំងអស់នោះគឺចាំការពារជួយដល់ពួកមនុស្សប្រុសស្រីដែល ធ្វើទានរក្សាសិលដឹងគុណមេត្តាបិតាចិញ្ចឹមថែរក្សាមេត្តាបិតាជាដើមហ្នឹងគឺពួកទេវតាទាំងអស់នោះការពារណាការពារក្រែងលោពួកជន ដែលជាអ្នកមានគុណធម៌មានទានមានសិលជាដើមណាជាអ្នកធ្វើទានរក្សាសិលដឹងគុណមេត្តាបិតាជាដើមហ្នឹង ផ្លែលោមានដំណើរឆ្លងកាត់សមុទ្រហ្នឹងដល់នៅឬក៏ជួបនៅគ្រោះមហន្តរាយមានខ្យល់ខ្ជុះឬក៏មានលិចទុកលិចសំពៅលិចអីជាដើមអញ្ចឹងគឺទេវតាទាំងអស់នោះឯងចាំជួយចាំជួយអ្នកមានបនហ្នឹងទាំងហើយបើសិន ជាទេវតានឹងមានសេចក្តី ប្រមាថវល់តែទៅសំបាយណាណៃស្រាប់តែថ្ងៃណាដែលថា អ្នកមាន សិលជាដើមនេះទៅលិចសំពើនៅក្នុងសមុទ្រហ្នឹងបើសិនជាទេវតាដែលអ្នករក្សាសមុទ្រហ្នឹងមានសេចក្តីប្រមាថហើយមិនបាន ជួយ ធ្វើឲ្យបរិរឬក៏ស្ត្រីហ្នឹងលងទៅ ស្លាប់នៅក្នុងសមុទ្រនោះឬមួយក៏ត្រូវឆ្លាមអីស៊ីជាដើមអាហ្នឹងទេវតាហ្នឹងអាចមានទោសណាមានទោសពួកចតលកបាឬក៏ស្ដេចសកៈទេវរាជាដើមដាក់ទោសដល់ទេវតាដែលជាអ្នកមានសេចក្តីស្ពេះប្រហែស ធ្វើឲ្យអ្នកមានសិលដល់នៅសេចក្តីវិលាសស្លាប់ទៅក្នុងសមុទ្រនឹងទៀតផងហ្នឹងគឺក្នុងសេចក្តីខ្ញុំនៅអាត្មារៀបរាប់មកខ្លះខ្លះតកតងទៅជាមួយនឹងគុណរបស់សិល5ហ្នឹងដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងថាបរិសុទ្ធត្រីណាក៏ដោយឲ្យតែរក្សាសិល5បានល្អហ្នឹងគឺមានក្លិនក្រអូបផ្សាយទៅទាំងបណ្ដោយខ្យល់ទាំងបច្ច្រាស់ខ្យល់ទាំងគឺក្លិនសិលទាំងមិនមែនជាក្លិនរបស់ រូបកាយទេមិនមែនជាក្លិនរបស់រូបកាយដែលប្រដាប់តាក់តែងរាង កាយដោយគ្រឿងអលង្ការប្រោះព្រំទៅដោយគ្រឿងក្រអូបអីនោះទេគឺជាក្លិនរបស់សិលណាផ្ទុយទៅវិញបើបរោះឬក៏ស្ត្រីទាំងឡាយនៅក្នុងលោកនេះមិនបានរក្សាសិល5នោះទេទោះបីជា សម្រាប់តាក់តែងខ្លួនប្រែនដោយគ្រឿងអលង្ការយ៉ាងណាក៏ដោយ ប្រោះប្រំទៅដោយគ្រឿងក្រអូបព្រៃម្សៅអីយ៉ាងណាក៏ដោយនោះមិនចាត់ថាជាអ្នកមានដល់ក្នុងក្រអូបតែក្នុងទីបណ្ដោយខ្យល់ទៅក្នុងទីវិច្រាស់ខ្យល់ទេបើមាននៅការជំរះសម្អាតទៅរូបកាយប្រោះប្រំទៅរូបកាយហើយប្រោះប្រំទៅដោយ ការកម្រងគ្រឿងក្រអូបគ្រឿងលាបផ្សេងផ្សេងក៏ប៉ុន្តែតាមផ្លូវកាយនោះឯងมันស្អាតតាមផ្លូវវាចានោះឯងมันស្អាតមានន័យថាជាអ្នកដែលមិនរក្សាសិល5ហ្នឹងណាទោះបីជាតែងខ្លួនស្អាតប៉ុណ្ណាក៏ដោយมันឈ្មោះថាជាអ្នកមិនក្លិនក្រអូបទៅកាន់ទីបណ្ដោយខ្យល់ទៅកាន់ទីវិជ្រាសខ្យល់ដែរណាមានតែផ្សាយដល់ក្លិនมันល្អទៅវិញទេ ណាអាចថាតែងតែខ្លួនស្អាតប៉ុន្តែបែរជាសម្លាប់សត្វលួចត្រឹមគេឬក៏ថាប្រព្រឹត្តខុសក្រកាមឬក៏និយាយកុហកឬក៏សេពឬស្រវឹងជាដើមអញ្ចឹងទៅអាហ្នឹងគឺទោះបីជាតែងខ្លួនស្អាតប៉ុណ្ណា ប្រោះព្រំទៅដោយគ្រឿងក្រអូបប៉ុណ្ណាក៏មិនឆ្លោះថាជាអ្នកមានក្លិនក្រអូបផ្សាយទៅ កាន់ទីបណ្ដោយខ្យល់ឬក៏បិច្រាស់ខ្យល់ដែរទៅណាអញ្ចឹងរួមសេចក្តីមកគឺ ព្រះគិនស្រីព្រះអង្គទ្រង់សម្ដែងជាមួយព្រះអនុត្តនេះសរសើរចំពោះទាំងបរោះឬក៏ស្ត្រីណាដែលជាអ្នកដល់នៅព្រះរតនត្រ័យជាទីពឹងទីរលឹកសម្រាប់ដល់ជីវិតហើយជាអ្នករក្សាសិល5បានល្អណាមិនត្រឹមតែប៉ុណ្ណឹងទេគឺព្រះអង្គថែមទៀតថែមទាំងអ្នកទានសទ្ធានោះជ្រះថ្លាក្នុងការ ធ្វើទានទៅទៀតនោះមានសិលហើយធ្វើទានទៀតនោះទៅប្រព្រឹត្តទៅល្អប្រពៃល្អប្រពៃមែនតើណា ល្អប្រពៃមែនតើមិនថាសមណព្រាមមិនថាមនុស្សមិនថាទេវតាមិនថាព្រំទេគឺតែសរសើរនៅបរិសុទ្ធត្រីនៅឯងណាដែលជាអ្នកមានគុណធម៌គឺមានសិល5ជាដើមនៅក្នុងខ្លួនទាំងហើយសិល5នេះជាជានិច្ចសិលសម្រាប់ប្រហោះប្រពាធនិច្ចសិលហ្នឹងគឺយើងបែងចែកទៅច្រើន សិលរបស់ក្រហមក៏មាននិច្ចសិលមានអនិច្ចសិលសិលរបស់បព្វជិតក៏មាននិច្ចសិលមានអនិច្ចសិលចឹងដែរបព្វជិតអីមាន អនិច្ចសិលដែរមិនមែនមានតែក្រហមទេណាព្រោះសិលបួនរបស់ពិភពមានមាន សិក្ខាបទបាទាំងមកពីរឿងផ្សេងផ្សេងទៀតដែរនោះជានិច្ចសិលរបស់ពិភពចាណាហើយ សិលវត្តខុណៃដែលមានសិក្ខាបទ321គេដល់គេតិចជាសិលវត្តខុណៃចឹងទៅដោយឡែកដូចជានៅក្នុងពុកដងពុនទៅ13គេដល់នោះជាអនិច្ចសិលរបស់របស់ភិក្ខុវិញជាអនិច្ចសិលរបស់ភិក្ខុណៃវិញជាអនិច្ចសិលរបស់បព្វជិតវិញមានន័យថាបើលោករសាក៏បានបន់លោកនៅរសាក៏អត់មានទុកឯណាគេថាអនិច្ចសិលហ្នឹងណា ដូចជាសិល5អញ្ចឹងគឺជានិច្ចសិលរបស់ប្រពោះទោះបីជាក្រពោះណាមិនបានរក្សាសិលនោះក៏ដោយបើប្រព្រឹត្តកន្លងគឺមានទោសហើយមិនមែនមិនមែនតតែអ្នករក្សាសិលទៅ ប្រព្រឹត្តទៅមានទោសកន្លងទៅថាបាត់មានទោសទេអ្នកដែលមិនរក្សាសិលមានទោសស្រាប់ទៅហើយចឹងណាចឹងសិល5នោះគឺជានិច្ចសិលរបស់ក្រពោះនៅក្នុងក្រុងផ្ទះហើយសិល8ហ្នឹងជាអនិច្ចសិលរបស់ក្រពោះទេបើក្រពោះ រក្សាសិល8ហ្នឹងក៏ជាការល្អប៉ុន្តែបើសិនជារក្សាបានត្រឹមតែ5មិនរក្សា3ខាងខាងចុងនោះទេក៏សម្រាប់ប្រព័ន្ធនៅគ្រប់គ្រងផ្ទះក៏អត់មានទោសអីដែរក៏ជាខ្លួនណាហើយបើយើងនិយាយពីបួសជីអីឬក៏បួសចតាបោះតាបៈសំដីអញ្ចឹងគឺសិល8ហ្នឹងជានិច្ចជាសិលអញ្ចឹងទៅ ណាភាសាសិល8ចំណិចចឹងទៅហើយសិល10របស់សាមណេរឬក៏សិលបតីទៀតជាអនិច្ចសិលរបស់អ្នកបុជីអីគេឡើងចឹងទៅចឹងការបែងចែកនោះគឺបែងចែកតាមនឹងឯងបែងចែកតាមអនិច្ចសិលនិងអនិច្ចសិលហ្នឹងចឹងដូចយើងប្រើពាក្យថានិច្ចសិលនិច្ចសិលហ្នឹងគឺមិនមែនសំដៅទៅសិល5ទេណាសំបីសិលបព្វជិតក៏មាននិច្ចសិលដែរណាហើយយើងជាក្រហោះយើងតែងតែហៅ ជាទម្លាប់ទៅហើយថានេះជាសិលនេះជាសិលណាគឺបានដល់សិល5នោះឯងតែបើយើងប្រើពាក្យថាបញ្ចសិលគឺសិល5ណាអត្តសិលសិល8ចឹងទៅតែបើយើងប្រើពាក្យថាអបោសុទ្ធសិលកាន់តែមានន័យទៀតណាចាំសប្តាហ៍ក្រោយៗទៀតយើងនឹងសន្ទនាអញ្ចឹងរាត្រីខ្ញុំនឹងថ្មលើកពីកន្ធៈសោតជាប្រសោតដែលសម្ដែងនៅ ក្នុងបេដកលេខ41អង្គប្រកាយតិកនិបាត ណាត្រង់តព309ដែលមានសម្ដែងកន្ទៈសោតដល់ដែងពីក្លិនដែលក្រអូបទៅបណ្ដោយមិនក្រអូបទៅបញ្ច្រាស់ខ្យល់ហើយនឹងក្លិនដែលក្រអូបទៅបណ្ដោយខ្យល់ផងបញ្ច្រាស់ខ្យល់ផងដោយដែលបានអត្ថាធិប្បាយខ្លីខ្លីប៉ុណ្ណឹងតែ ចា៎ចប់នៅក្នុងគំគេក៏ប៉ុណ្ណឹងទុកពេលវេលាដើម្បីសន្ទនាបន្តទៅណាសូមអនុមោទនាណាសាធុសាធុអរគុណណាគុណចាស់គ្រូចន្ទជុតតោបានលើកឡើងអំពីអឺកន្តកន្តសិលគឺសិលកន្តសោតកន្តសោតកន្តសោតគឺធ្វើឲ្យក្រអូបសាយភាយបច្រាស់ខ្យល់ហ្នឹងហើយ សប្បុរសដែលមានសិលហ្នឹងឥឡូវខ្ញុំកណ្ណាសូមប្រគល់គុណចាស់ច័ន្ទអញ្ញាណសាមណោមេត្តាសម្ដែងបន្តថាតើក្នុងកន្តសិលឬក៏សិល5បន្តហ្នឹងគុណចាស់គ្រូមានមានការសម្ដែងយ៉ាងណាបន្ថែមទៀតកណ្ណាសូមរត់និមន្តគួរចាស់គ្រូដែលអត់លឺលឺអត់ នៅលើលើលើហ្នឹងហើយខ្ញុំកណាសូមនមស្ការ ចំពោះគុណនៃព្រះរតនត្រ័យដោយសេចក្តីគោរពដោយសេចក្តីជ្រះថ្លាសូមនមស្ការចំពោះកណាចាស់សវណ្ណបញ្ញោឬចាស់ចន្ទជោតោដោយសេចក្តីគោរពកោតក្រែងនិងនមស្ការចំពោះព្រះសង្ឃគ្រប់ព្រះអង្គដោយសេចក្តីគោរពកោតក្រែងហើយនឹងចម្រើនពរដល់ញាតិយោមពុទ្ធបរិស័ទដែលមានប្រក្តីតាមដានស្ដាប់នៅ ការសម្ដែងនិងសន្ទនាពធជាប្រចាំរាល់ថ្ងៃសុក្រតែតទៅនឹងបញ្ញកិរិយាវត្ថុណាទាំង10ជាការសម្រេចបនមកពីការឲ្យទានជាដើមនេះជាងក្នុងសព្ទានេះយើងបន្តទៅនៅក្នុង បញ្ញកិរិយាវត្ថុទី2គឺសីលមយៈបនដែលសម្រេចមកពីការរក្សាសិល្ប៍ អញ្ចឹងនៅក្នុងការរក្សាសិលហ្នឹងដូចតែកម្មចាស់ចាន់ចូលត លើកឡើងតកតងនឹងសិលហ្នឹងតែមានក្លិនណាក្រអូបអញ្ចឹងនៅក្នុងអឺក្លិនដែលមានសិលដែលមានក្លិនក្រអូបហ្នឹងតលតែយើងនឹងត្រូវរក្សានៅសិល មាននិច្ចសិលជាដើមក្នុងការរក្សាហ្នឹងដូចបើយត្តយោមពុទ្ធបរិស័ទអ្នករក្សាសិល5តែត្រូវមានសិក្ខាបទទាំង5មានបាណាតិបាតាណាវេរមណីសិក្ខាបទទាំងសមាធិយាមិហ្នឹងតែការសមាទាននៅការមិនសម្លាប់យើងនិយាយសាមញ្ញថាវាចា ណាវាចាកការសម្លាប់ចឹងក្នុងសិក្ខាបទនីមួយនីមួយ ជាផ្សេងដូចជាសិក្ខាបទបាណាតិបាត ដែលវាចាកការសម្លាប់នេះបាននៅតលតែយើងនឹងដឹងថាសត្វ ដែលយើងត្រូវសម្លាប់ហើយដែលត្រូវវាហ្នឹងយើងត្រូវវាយ៉ាងណា ណាក្នុងការដែលថាមិន សម្លាប់ហ្នឹងចឹងហើយបានការមិន សម្លាប់ហ្នឹងពេលខ្លះយើងអត់ដឹងដែរយើងអត់ដឹងថាការមិន សម្លាប់ហ្នឹងប្រគល់ខ្លះដឹងដែរថាមិន សម្លាប់ដោយខ្លួនឯងនេះថាយើងមិន សម្លាប់ដូចថាឃើញមានសត្វមានជីវិត ចឹងទៅទៅសម្លាប់ដោយខ្លួនឯងឬក៏ទៅធ្វើដោយខ្លួនឯងអត់ទេប៉ុន្តែដល់ពេលតាក់ទងនឹងប្រើអ្នកដតីអាចនៅមានបើកាលណាយើងអត់យល់ហើយយើងប្រើអ្នកដតីអញ្ចឹងបានន័យថាការវាហ្នឹងធ្វើខ្លួនឯងក៏ត្រូវតែវាប្រើអ្នកដតីណាក៏ ត្រូវវាដែរប៉ុន្តែបើណាមិនប្រើណាមិនប្រើអ្នកដតីហើយការមិនប្រើហ្នឹងដោយវាចាក៏ដោយដោយកាយក៏ដោយហើយព្រោះពេលខ្លះយើងគិតថាអេប្រើគេវាតកតួនឹងវាចាអញ្ចឹងអាត្មាអញគាត់តែធ្វើជាសញ្ញាឬក៏ធ្វើគ្រឿងសម្កល់អីដោយកាយអញ្ចឹងហើយជាមិន ចូល ទៅក្នុងបាណាតិបាតទេ អញ្ចឹងអាចអត់ដឹងកន្លែងហ្នឹងអញ្ចឹងសម្បីថាដោយសញ្ញាឬក៏ដោយកាយដោយប្រការណាមួយក៏ដោយក៏វារាប់ចូលទៅក្នុងប្រើអ្នកដតីដែរមិនតតែវាចាបានឈ្មោះថាប្រើអ្នកដតីពីព្រោះយើងភាកច្រើនយើងច្រើនថាបើនិយាយតកតនឹងប្រើអ្នកដតីដល់ថាដោយវាចាដោយពោលអីចឹងទៅណាប៉ុន្តែយើងត្រូវពិចារណាមើលពេលខ្លះ យើងប្រើអ្នកដតីប្រើដោយកាយដែរដោយគ្រឿងសម្គាល់ដោយគ្រឿងសញ្ញាដោយគ្រឿងសញ្ញាដូចថាយើងងក់ក្បាលឬក៏យើងលើកដៃអីចឹងទៅអាហ្នឹងក៏ជាប្រយោគមួយក្នុងការប្រព្រឹត្តទៅជាកម្មដែរជាកម្មដែលប្រព្រឹត្តទៅតាម កាយទ្វាហ្នឹងដែរអញ្ចឹងវាត្រូវវាវាទាំងអស់ហើយម្យ៉ាងទៀតដូច ណាដូចជាយើងសញ្ញេយើងសញ្ញេហ្នឹងក៏ដូចគ្នាចឹងដែរគឺថាគេគិតតែគេសុំយោបល់គេបានការឯកភាពណាពីយើងអីចឹងទៅគេថាបើគ្រប់គ្រងឯកភាពច្រើនព្រមព្រៀងច្រើនគេនឹងសម្លាប់បុគ្គលនេះឬក៏បុគ្គលនោះអញ្ចឹងយើងទៅសញ្ញេ ឬក៏ម្យ៉ាងទៀតយើងផ្តិតមេដៃណាផ្តិតមេដៃព្រមឲ្យណាគេសម្លាប់អ្នកហ្នឹងណាឬក៏ថាម្យ៉ាង ដូចថាគេចាប់បានចោលអញ្ចឹងយើងនិយាយពីព្រោះរឿងការដែលមិនសម្លាប់ដែលយើងវាចាកនេះមិនមែនថាថាថាមនុស្សល្អឬក៏សត្វអីគឺសម្ដៅថាឲ្យតែសត្វណាមានជីវិតទោះបីជាថាបុគ្គលនឹងជាបុគ្គលប្រភេទណាក៏ដោយ ណាប្រភេទណាក៏ได้ឲ្យតែថានៅមានជីវិតហើយតែយើងមានចេតនាគួងទៅដើម្បីនឹងសម្រាប់អ្នកហ្នឹងដោយកាយក៏ដោយដោយវាចាក៏ដោយអាហ្នឹងគឺឈ្មោះថាយើងសម្រាប់ហើយហើយកាលណាយើងសម្រាប់ចឹងយើងដាច់សិក្ខាបទដាច់ថាយើងនិយាយថាដាច់សិក្ខាបទយើងនិយាយស្រួលថាយើងដាច់សិលដាច់សិលគឺ ប្រព្រឹត្តកន្លងនៅសិក្ខាបទបាណាតិបាតហ្នឹង ចឹងយើងត្រូវយល់ដឹងឡើងថាអាហ្នឹងក៏យើងត្រូវតែវាដែរសម្បីតែបុគ្គលនឹងអាក្រក់ជាចោរដែរគេត្រូវចាប់បានហើយ គេត្រូវសម្លាប់ប៉ុន្តែគេមិនតាមសម្លាប់ទេណាគេថាបើថាគេប្រកាសឬក៏គេថាគេបានឯកភាពពីយើងព្រមព្រៀងអីចឹងទៅគេនឹងសម្រាប់បុគ្គលហ្នឹងបើយើងចូលរួមដាត់មេដៃឬយកសញ្ញេអីជាមួយគេហ្នឹងអាហ្នឹងក៏ឈ្មោះថាយើងធ្វើបាណាតិបត្តិជាមួយគ្នាហ្នឹងណាហ្នឹង អញ្ចឹងបានយើងអ្នករសាសិលជាដើមត្រូវដឹងថាការវាហ្នឹងគឺ ដោយសភាពយ៉ាងហ្នឹងក៏ត្រូវតែវាដែរវាទាំងអស់ហ្នឹងសំខាន់អញ្ចឹងហើយបាននៅក្នុងបាណាតិបាតហ្នឹងយត្តយមបបស័តយើងត្រូវស្ដឹងថាក្នុងសិក្ខាបទមួយហ្នឹងគឺមានអង្គ5ចឹងថាកាលណាបើគ្រប់5អានឹងឈ្មោះថាសម្លាប់ ហើយឈ្មោះថាដាច់សិក្ខាបទដាច់សិលហ្នឹងទី1បាណោសត្វមានជីវិតទី2បាណសញ្ញេតាសេចក្តីដឹងថាសត្វមាន ជីវិតហើយ3វគ្គកចិត្តតាំងគិតគងចេតនាគិតថានឹងសម្លាប់ហើយ4ឧបកម្មោព្យាយាមព្យាយាមដោយកាយក្តីដោយវាចាក្តីហ្នឹងហ្នឹងគឺដោយប្រយោគណាហ្នឹងគឺព្យាយាមហើយ5តេនមរណំតេនមរណំមកថា សត្វហ្នឹងបានស្លាប់ដោយសេចក្តីព្យាយាមហ្នឹងណាដូចឧទាហរណ៍យើងផ្ដិតមេដៃគេព្រោះស្លាប់ដោយការផ្ដិតមេដៃយើងហ្នឹងណាពាក្យថាយើងព្យាយាមនេះអាព្រមឯកភាពជាមួយគេដែលផ្ដិតមេដៃហ្នឹងអាហ្នឹងឈ្មោះថាយើងព្យាយាមមកកន្លែងហ្នឹងហ៎ហើយបុគ្គលនឹងស្លាប់ពីព្រោះថាបើយើងអត់បានផ្ដិតបានថាគេក៏មិនបានសម្លាប់ ឬក៏ថាយើងមិនបានចូលរួមដោយកាយហ្នឹងអាហ្នឹងក៏យើងវាផុតទៅប៉ុន្តែដោយសារយើងផ្ដិតហ្នឹងក៏គេឯកភាពតាមយើងព្រមជាមួយយើងគ្រប់ជាមួយនឹងយើងហ្នឹងទៅក៏គេសម្លាប់ចឹងចឹងសត្វហ្នឹងស្លាប់ដោយសេចក្តីព្យាយាមរបស់យើងចឹងកាលណាដែលសត្វហ្នឹងស្លាប់យើងគឺដាច់សិលទៅចឹងត្រូវយល់ដឹងទាំងអស់ហ្នឹងដែលយើងជាអ្នករក្សាសិលក្នុងចំណែកនៃសិល 5ជាដើមនោះគាត់ថាយើងលើកតែមួយសិនមកគឺក្នុងសិក្ខាបទបាណាតិបាតក្នុងសត្វដែលមានជីវិតហ្នឹងសត្វតូចក៏ដោយសត្វធំក៏ដោយឬក៏ថាបើយើងនិយាយពីមនុស្សពួកមនុស្សហ្នឹងជាបុគ្គលល្អក៏ដោយអាក្រក់ក៏ដោយថាឲ្យតែនៅមានជីវិត គឺយើងអត់ត្រូវសម្លាប់ទេត្រូវវាទាំងអស់បើនៅរឿងនៅក្នុងโลกនេះរឿងផ្សេងទេប៉ុន្តែថាបើយើងជាអ្នករក្សាសិល ហ្នឹងគឺអត់ទេគឺត្រូវតែយល់ដឹងហើយត្រូវវាចាអញ្ចឹងណាត្រូវប្រយ័ត្នប្រយែងណាវាថាយើងនេះរក្សាសិលដល់ពេលយើងរក្សាដោយល្អណាវាចាបានអញ្ចឹងទៅបានទៅជាអ្នកមិនសម្លាប់បានឃើញណាអាត្រង់កន្លែងដែលមិនសម្លាប់ហ្នឹងពេលទៅជាបុគ្គលដែលមានសិលឃើញដែលមានសិលហ្នឹងវាគឺសំខាន់គេដោយមាន នៅមេត្តាចិត្តហ្នឹងហើយ មេត្តាចិត្តគាត់ថាគុណធម៌ថ្នាក់មេត្តាកើតឡើងនៅក្នុង ចិត្តរបស់យើងបាន សំខាន់បើការដែលយើងសម្បូរទៅដោយ មេត្តាការបៀតបៀនការ សម្រាប់អ្នកដទៃអត់មាន ទេគុណចាស់គណៈសំកាត់ព្រោះអាទោសនៃការសម្លាប់ហ្នឹងដោយបងត្រង់ប្រកាសសម្ដែងថាបើយើងនិយាយត្រឹមថា មិនទៅកាន់អបាយមិននិយាយទៅកំណត់អបាយភូមិនិយាយថាបងសម្ដែងនៅក្នុង កម្មវិភាងកសោហ្នឹងគឺព្រះអង្គទ្រង់ប្រកាសសម្ដែងថាបើសិនជាបុគ្គលហ្នឹងណាបានមកកើតជាមនុស្សចឹងណាថាបានមកកើតជាមនុស្សគឺបុគ្គលហ្នឹង មានអាយុខ្លីណាមិនមានអាយុខ្លីពីព្រោះទោសរបស់បាណាតិបាតហ្នឹងបុគ្គលហ្នឹងមានអាយុខ្លីអញ្ចឹងបើសិនជាបុគ្គលហ្នឹងបានកើតមកជាមនុស្សមិនមែនសម្រាប់សត្វបានកើតមកជាមនុស្សថាបើសិនជាមានបំណាមួយតតែឲ្យមកកំណត់ជាមនុស្ស បើមានកម្មបាណាតិបាតហ្នឹងត្រូវឲ្យផលក្នុងប្រវត្តិការហ្នឹងគឺបុគ្គលហ្នឹងមានអាយុខ្លីគឺយ៉ាងថាកើតមក10ឆ្នាំ20ឆ្នាំមិនអាចស្លាប់ទៅវិញហើយចឹងទៅក៏មានពីព្រោះទោសរបស់បាណាតិបាតអញ្ចឹងព្រះអង្គឃើញទោសគ្រប់ប្រការអញ្ចឹង បានព្រះអង្គហាមមិនឲ្យយើងសម្លាប់សត្វទេហ្នឹងគឺក្នុងរឿងបាណាតិបាតមួយហ្នឹងអញ្ចឹងញាតិញោមត្រូវសិក្សាឲ្យដឹង សំខាន់គឺត្រូវចេះបើយើងអត់ចេះយើងអត់យល់ដឹងអញ្ចឹងទេ ការរក្សារបស់យើងអត់បានល្អវាយើងអត់ដឹងថាត្រូវវាយ៉ាងម៉េចអញ្ចឹងมันត្រូវទៀមទាការសិក្សាការស្រាប់នឹងដោយល្អច្រើនអញ្ចឹងទៅបានយើងវាចាបានហ្នឹងវាតែវាទាំងកាយវាទាំងវាចារបស់យើងហ្នឹងទាំងធ្វើខ្លួនឯងទាំងប្រើអ្នកដតីហើយបើក្នុងកម្មបត្តិរហូតដល់ថាទាំងត្រេកអរនឹងអ្នកដតីសរសើរនឹងអ្នកដតីនឹងទៀតអញ្ចឹងត្រូវវាទាំងអស់ហ្នឹងបានទៅជាអ្នកមានសិលដោយ ការមិនសម្រាប់នឹងបាទនឹងខ្ញុំគណៈក៏នៅចូលរួមដោយសង្ខេបតាកតងនឹងរឿងការរក្សាសិលការវាចាការសម្រាប់ហ្នឹងពីព្រោះការសម្រាប់ហ្នឹងមានច្រើនប្រការក៏និយាយត្រួសត្រាសខ្លះដើម្បីយើងបានដឹងថាត្រូវវាវាយ៉ាងណា ទៅជាបុគ្គលដែលមានសិលហើយពេលដែលមានសិលហ្នឹងវាទៅ ជាបុគ្គលមានក្លិនក្រអូបពីព្រោះគេគាត់ថាអ្នកនឹងល្អបុគ្គលនឹងល្អចាពាក្យថាក្លិនក្រអូបហ្នឹងគឺដោយអំណាចនៃសេចក្តីល្អហ្នឹងគឺផ្សាយទៅអញ្ចឹង មិនផ្សាយទៅដោយក្លិនផ្កាតាមខ្យល់គេដោយ អំពើ ដែលយើងធ្វើល្អហ្នឹងគឺធ្វើឲ្យអ្នកដទៃហ្នឹងគេសរសើរគេពេញ ចិត្តគេចូលចិត្តអាហ្នឹងគាត់ថាជាអ្នក មានក្លិនល្អហ្នឹងខ្ញុំក៏អាចចូលរួមដោយខែប៉ុណ្ណឹងប្រកេនទៅកណ្ដាលចាស់វិញសូមអនុសាទរសាធុអឺកណាសូមលើកជាកិច្ចសន្ទនាវិញសន្ទនាកណាសូមលើកត្រង់ចំណុចបណ្ណានិបាតហ្នឹងអឺ ដូចជាសម័យយើងនេះគេហៅអឺចូលពេទ្យការទៅព្យាបាលនៅពេទ្យចឹងឧទាហរណ៍ដូចជាម្ដាយឪពុកឬក៏អ្នកញាតិសន្តានរបស់យើងដែលគាត់ចូលព្យាបាលប៉ុន្តែចង់បញ្ចប់អឺបានសហការឬក៏ចូលជាមួយនឹងពេទ្យគេសន្និគេកិច្ចធ្វើកិច្ចសន្យាដោយគុណចាស់គ្រូគ្រូបានរៀបរាប់ខាងលើហ្នឹងថាយើងចោះសញ្ញេថាចោះសញ្ញេឧទាហរណ៍ថាគាត់ដាក់អុកស៊ីសែនចំក្រោយហ្នឹងហើយ ប៉ុន្តែយើងទៅឲ្យគាត់នឹងវេទនាវាមិនបានទុកឲ្យគាត់នឹងយូរយូរដែរគាត់ចោះសញ្ញេថាឲ្យឲ្យឲ្យឲ្យពេទ្យហ្នឹងគាត់ចាក់ថ្នាំទៅគាត់នឹងផុតដង្ហើមទៅហើយតាហ្នឹងវាចូលលក្ខណៈជាបាណារិបាតដែរទេគាត់ចាស់គ្រូចន្ទជូតតោណាសាធុអរគុណច្រើនចឹងដល់រាប់ដែរដែល ជីវិតតន្ត្រីនៅមានខ្យល់ដង្ហើមចេញចូលនៅមានហើយជីវិតតន្ត្រីនៅមានហើយការរស់នៅ គឺត្រូវបន្តទៅទៀតតែដោយសារតែពេទ្យគេផ្ដល់ឲ្យកូនចៅពិចារណាថាគាត់ រស់នៅក៏គេថាมันបានយូរដែរมันបានយូរប៉ុន្តែប្រវេទនាហ្នឹងក៏កើតឡើងខ្លាំង ប្រកបត្រូវនៅមួយសប្តាហ៍អញ្ចឹងទៅក៏ព្រមព្រៀងទៅថាបាច់ទួលកាត់នៅយូរទេមិនចង់ឃើញគាត់ពិបាកដល់អញ្ចឹងទេចាក់ឆ្នាំទៅឲ្យគាត់ទៅតាមទម្រួលពីថ្ងៃនេះទៅហើយតើបាទណាបើធ្វើយ៉ាងនេះការព្រមព្រៀងធ្វើយ៉ាងនេះ គឺប្រព្រឹត្តទៅជាបានអធិបាតទាំងហើយកូនហ្នឹងក៏ជាបំផុតពីទោសនៃការសម្លាប់ឪពុកឬក៏ម្ដាយនោះទេព្រោះ មានន័យថាជីវិតតិនត្រីនឹងនៅមានមិនទាន់ដល់ពេលស្លាប់ទេអញ្ចឹងណាបាទទាន់ស្លាប់ទេលុះត្រាតែអឺមនុស្សនោះឯងដាក់ខ្យល់អុកស៊ីសែនទៅ អាចថានៅមានដង្ហើមប៉ុន្តែបើសិនជាដកខ្យល់អុកស៊ីសែនគឺត្រូវស្លាប់ហើយហើយសំបីដាក់អុកស៊ីសែនប្រហែលថ្ងៃក៏ដោយក៏នៅតែគាត់មិនរស់វិញដែរ ចឹងគេសួរកូនចាស់ថាគាត់គិតយ៉ាងម៉េចបើគាត់មិនរស់ដែរចឹងដាក់ច្រើនបណ្ណាដាក់យូរបណ្ណាក៏គាត់មិនរស់ដែរតែបើដកទៅក៏ឆ្លាប់ទៀតម្ដងតែបើសិនជាគាត់ត្រូវអស់អញ្ចឹងអាហ្នឹងគឺកូនចៅព្រមព្រៀងដកខ្យល់អុកស៊ីសែនហ្នឹងมันមានទោសប្រតិបត្តិទេព្រោះអីពួកគាត់ត្រូវស្លាប់ណាអាយុគាត់គឺត្រូវអស់ហើយត្រូវអស់ប៉ុណ្ណាទោះបីដាក់អុកស៊ីសែនប៉ុណ្ណាក៏នៅតែមិនមិនរស់វិញដែរណាអញ្ចឹងរួមមកថាបើសិនជាគាត់មិនតាន់ដល់ថ្ងៃដែលត្រូវស្លាប់ទេ កូនប្រុសស្រីព្រមព្រៀងគ្នាជាមួយ ពេទ្យឲ្យសញ្ញេឲ្យឲ្យគេដកអុកស៊ីសែនមុនពេលដែលគាត់ត្រូវស្លាប់ឬក៏ចាក់ថ្នាំដើម្បីឲ្យគាត់នឹងឯងឆាប់អស់ជីវិតអាហ្នឹងគឺចាត់ចូលជា បាណតិបាតគឺថាឈ្មោះថាសម្លាប់ទោះបីនៅមួយមួយថ្ងៃក៏ដោយយើងនិយាយថាឲ្យត្រួតស្ដាប់នៅមួយថ្ងៃក៏ដោយតែព្រមព្រៀងក្នុងការចាក់ថ្នាំ អាហ្នឹងគឺឈ្មោះថា ធ្វើឃាតដែរធ្វើឃាតគាត់ថាធ្វើឃាតបេតុឃាតឬក៏មេតុឃាតដែរគាត់ថាសម្រាប់មេដាឬក៏បេដាហ្នឹងគឺខ្ញុំណាសូមប្រកាសណាអឺកាលសុំសួរគុណចាស់ញ៉ាន់សាណោម្ដងថាករណីដែលគុណចាស់បានលើកឡើងថាវាអាចទៅជាបាណាតិបាតឬក៏ហៅថាអនន្តរយកម្មបានដែរដែលសម្រាប់ឪពុកម្ដាយតើកតាបែបហ្នឹងតើយើងក្នុងនាមយើងជាកូន អឺដែលជាអ្នកដែលនៅ មើលថែគាត់នឹងវាយូរលងដែរហើយឃើញទុកវេទនារបស់គាត់អញ្ចឹងហើយសតគុណចាស់នឹងគេសម្រេចចិត្តថាឲ្យពេទ្យគាត់សម្រេចធ្វើតាម តែ ពេទ្យទៅចាហ្នឹងវាជាលក្ខណៈជាបែបជាដូចគុណចាស់គ្រូបានលើកឡើងថាជាបាណាតិបាតតើអាហ្នឹងយើងទៅគួរដោះដោះស្រាយយ៉ាងម៉េចដែរគុណចាស់គ្រូញៀនសានអោបាទអញ្ចឹងបាននៅក្នុងប្រកដីក្នុងជីវិតរបស់យើង បើយើងនិយាយពីធោជាចម្រោកឬក៏ជាមលុបมันអាចមានមលុបឬក៏មានចម្រោកតែមួយទេណាកាលណាបើសិនជាយើងមានតែមេត្តាឬក៏មាន តែករណា តែមួយយ៉ាងក៏ជីវិតយើងវាអត់តាំងនៅក្នុងធัวកើតដែរព្រោះថាវាអត់អាចតាំងនៅគ្រប់គ្រាន់បានណាមិនមែនថាតាំងនៅក្នុងនោះអត់មែននៅក្នុងនោះតែវាអត់តាំងគ្រប់គ្រាន់អញ្ចឹងហើយបាន ព្រមវិហារធម៌វាមានរហូតដល់ទៅ4ចា៎ណាវាមានមេត្តាករណាហើយមុទិតាហើយនឹងឧបេក្ខាចឹងដោយដោយយើងគិតយើងគិតប៉ុន្តែយើងភ្លេចគិតថាសេចក្តីຕົកលំបាកឬក៏សេចក្តីខ្លះយើងមិនអាចជួយអ្នកដតីបានគ្រប់ប្រការទេ យើងមិនអាចជួយ បាន គ្រប់ប្រការថាយើងម្នាក់ហ្នឹងត្រូវទៅជួយអាហ្នឹងឲ្យបានឬក៏ឲ្យផុតចឹងហើយបានព្រះអង្គឲ្យយើងពិចារណាថាសត្វទាំងឡាយមានកម្មជារបស់ខ្លួនចា៎ចឹងវាមានកម្មជារបស់ខ្លួនចឹងបានអាសេចក្តីຕົកខ្លះយើងទៅរំលែកពីអ្នកហ្នឹងមកអត់បានទេមកយើងអត់បានអញ្ចឹងពេលហ្នឹងយើងត្រូវនៅក្រោមវលុកនៃឧបេខាទេ នៅពេលខាពីព្រោះហើយមួយយ៉ាងវាជាអារម្មណ៍គួរឲ្យសង្វេគទៅជាសភាពនឿយណាយវិញអាឃើញអាសេចក្តីទុកលំបាកនឹងតែព្រះអង្គទ្រង់ប្រកាសសម្ដែងមកថាក្នុងលោកនឹងវាមានសេចក្តីទុកអញ្ចឹងមានកំណើតនឹងមានសេចក្តីទុកអញ្ចឹងហើយបានព្រះអង្គប្រកាសសម្ដែងព្រះទីឲ្យយើងបរិបត្តិដើរចេញពីលោកនឹងហ្នឹងបានន័យថាកាលណាបើយើងមានធោជាជំរោះបែបហ្នឹង យើងកិច្ចផុតពីបាណាតិបាតដែរប៉ុន្តែបើយើងគិតមួយយ៉ាងខាងមកពីគាត់មានសេចក្តីទុកយើងមិនចង់អញ្ចឹងបើយើងពិចារណាទៅកំណើតសត្វអីចឹងយើងយើងពិចារណាមើលកំណើតសត្វវាមានសេចក្តីទុកហ่ะហើយយើងមើលទៅដូចជាខែតិចខែអីចឹងវាមានទីជំរកវាមានអីណាអញ្ចឹងយើងថឹងយើងកុំឲ្យវារស់អញ្ចឹងយើងសម្លាប់វាតែឲ្យវាផុតពីទុកថា យើងគិតអញ្ចឹងជាគំនិតរបស់យើងប៉ុន្តែកាលណាបើយើងទៅបៀតបៀនផ្ដាច់ជីវិតគេឲ្យតែសត្វនឹងមានជីវិតគឺត្រូវតែជាបាណតិបាតអញ្ចឹងអញ្ចឹងបានយើងហ្នឹងត្រូវឆ្លាតវាងវ័យខ្លួនឯងហ្នឹងគឺទោះបីជាម្ដាយនិងកូនម្ដាយព្រោះយើងសិក្សាមកថាកម្មមានសន្សំមកផ្សេងផ្សេងគ្នាអត់មានអ្នកណាសន្សំឲ្យអ្នកណាណារឿងកម្មរឿងអំពើរឿងបាបរឿងបុណ្យអីណា ហើយអាបនដែលត្រូវឲ្យផលហ្នឹងឬក៏បាបត្រូវឲ្យផលហ្នឹងវាមិនមែនឲ្យទៅនៅនេះឲ្យទៅនៅនោះណាវាឲ្យ ថាតតែបុគ្គលនឹងធ្វើគឺកម្មនឹងវាឲ្យផលដល់អ្នកហ្នឹងឯងអញ្ចឹងវា មានកម្មនឹងជារបស់ខ្លួនចឹងដែរហើយបើយើងស្ដាប់យើងស្ដាប់មើលឧទាហរណ៍ថាយើងយើងយើងស្ដាប់ថាដូចជានៅ ក្នុងអឺលោកអង្គអនាថាបណ្ឌិតសេដ្ឋីអញ្ចឹង បើនិយាយពីទុក្ខវេទនាគាត់ពេលដែលគាត់ឈឺយើងស្ដាប់តាមពធគឺក្រៃលែងណាបើនិយាយពីក្តៅនោះក្តៅលោកប្រៀបថាដូចជាបរោះពីរអ្នកម្នាក់ចាប់ត្រង់ជើងម្នាក់ចាប់ត្រង់ដៃហើយយកទៅឆ្អើនៅលើលងើភ្លើងណាអឺមកឃើញយកទៅឲ្យជើងលងើភ្លើងគឺក្តៅមកគឺទៅសភាពយ៉ាងហ្នឹងហ្មងហើយបើនិយាយពីក្នុង ក្បាលវិញលោកប្រៀបថាដូចគេតបែងវាថាថាយើងហៅថា ចងប្រាប់ក្បែរហ្នឹងហើយរឹតណាយើងធ្លាប់ឃើញដាវឈើដាក់ឈើតយើងរឹតវាចាក់នៅក្នុងក្បាលអញ្ចឹងអាហ្នឹងនិយាយពីសេចក្តីຕົកហ្នឹងហើយមើលឃើញថាសេចក្តីຕົកហ្នឹងវាមិនមែនមានសម្រាប់តែយើងបុគ្គលឬក៏មានដែរពីដែរយើងទេប៉ុន្តែសំខាន់ហ្នឹងថាយើងត្រូវមានមលុបជ្រកមួយទៀតហើយត្រូវពិចារណាអញ្ចឹងទៅគឺទៅអាចយើងផុតពីបាណាតិបាតកាលណាបើយើង គិតបត់បែបដែលយើងធម្មតាហ្នឹងបើយើងព្រមព្រៀងឲ្យគេ ឆាប់ទៅបាទថ្ងៃយើងវាចូលទៅក្នុងបាណាតិបាតហ្នឹងមិនអាចកិច្ចផុតបាននៅក្នុងសេចក្តីហ្នឹងខ្ញុំក៏ចូលរួមណាអរគុណគុណចាស់គ្រូច្បាស់លាស់ដែរឥឡូវគុណចាស់ញាណសាចន្ទយុត្តោបន្តទៀតកណាចង់សួរថាបើសិនជាអបាណាតិបាតអញ្ចឹងអឺដូចជាបេតុឃាតមេត្តាមេតាឃាតហ្នឹងតើយើងគួរតែអឺ ទុកឲ្យទៅតាមដំណើរឬក៏យើងត្រូវតែដោះស្រាយដោយគុណចាស់គ្រូបានលើកឡើងឲ្យទៅយើងត្រូវមានឧបេក្ខាមុទិតាឧបេក្ខាហ្នឹងទៅ ជាកណ្ដាលដើម្បី ជាការទៅតាមដំណើររបស់គាត់ទៅប៉ុន្តែកូនចៅខ្លះគាត់អាចធ្វើអញ្ចឹងទៅវាមានបាបកម្មរហូតដល់អនន្តរយកម្មដែរកូនចាស់គ្រូអាចារ្យជូតោកណ្ដាលតែរឿងបរិបាតយើងគិតទៅតាម ចេតនាព្រោះដោយកូនចាស់ញ៉ាំសាណោបាន លើក មកខាងដើមអញ្ចឹងសិក្ខាបទហ្នឹងគឺមានអង្គ5ទី1គឺបាណោសត្វមានជីវិតដែលសន្និមត់ថាមេដាបេដាគឺគាត់នៅមានជីវិត ទី2បាណសញ្ញិតាសេចក្តីដឹងដឹងច្បាស់ច្បាស់ថាដឹងច្បាស់ថាមេត្តាគឺមិនតាន់ដល់ថ្ងៃត្រូវស្លាប់ឬក៏បៃតាមិនតាន់ដល់ថ្ងៃត្រូវស្លាប់ទេ ឃើញទេហើយទី3វិធិកចិត្តតាំងគិតសហការមួយព្រះថាក៏មិនគិតនៅយូរអីពិបាកណាស់អញ្ចឹងចូលនៅក្នុងវិធិកចិត្តតាំងហ្នឹងគិតនឹងសម្លាប់ដែរគិតនឹងឲ្យគាត់ទៅមុនអាយុរបស់គាត់ដែរទី4អបកមោ គឺព្យាយាមព្យាយាមគឺថាព្យាយាមនិយាយមួយពេទ្យសហការមួយពេទ្យទៅញ៉េឲ្យពេទ្យចឹងទៅដើម្បីឲ្យពេទ្យហ្នឹងធ្វើតាមការក្រងទុកចឹងទៅ ថ្ងៃទី5ទេអ្នកមរណាងពុកម្ដាយក៏ស្លាប់មុនអាយុមែនទេតាមុនមុនអស់អាយុមែនទេតាណាអញ្ចឹងព្រះតែគ្រប់អង្គហ្នឹងណាអត់ជៀសផុតពីអនន្តរកម្មទេហើយបប្រតិបត្តិនេះគឺបំណងជីវិតណាជីវិតនឹងស្លាប់អាហ្នឹងគឺជាបប្រតិបត្តិឲ្យតែបំណងជីវិតណាជីវិតនោះស្លាប់អាហ្នឹងគឺជាបប្រតិបត្តិតែកូន ប្រុសស្រីមួយភាគច្រើនមិនដឹងទេកន្លែងហ្នឹងណា មិនដឹងខ្លួនឯងត្រូវតនត្រីកម្មទេជាពិសេសដោយនៅបរទេសយ៉ាងចឹងនៅអូស្ត្រាលីនៅអាមេរិកអីចឹងណានឹងឯងពេលដែលពុកម្ដាយយ៉ាប់ខ្លាំងហ្នឹងទៅក៏ពេលទៅសួរចឹងមិនចង់ឲ្យពុកម្ដាយនៅយូរទេអ្នកខ្លះគេនិយាយចឹងឯងថាមិនចង់ឲ្យគាត់នៅយូរមិនចង់ឃើញគាត់ពិបាកអីទេអញ្ចឹងក៏និយាយមួយពេទ្យទៅឲ្យពេទ្យគេដាក់ថ្នាំដាក់អីទៅឲ្យគាត់អឺថាឆាប់ទៅអញ្ចឹងទៅកុំឲ្យគាត់លំបាកយូរតាមពិតខ្លួនឯងអត់ដឹងថាខ្លួនឯងហ្នឹង ចូលទៅនៅក្នុងការសម្លាប់មេដាឬក៏បៃតារបស់ខ្លួនទេដោយសារតែការមិនដឹង តែតបីជា មិនដឹងក៏ដោយក៏ចូលទៅនៅក្នុងបាណតិបាតដូចគ្នាសំខាន់មិនមែនត្រង់ថាមិនដឹងទេសំខាន់គឺយើងមើលទៅលើអង្គនោះទេយើងមើលទៅលើអង្គហើយយើងមើលទៅលើចេតនាដែលមានជីវិតនោះមកជាអារម្មណ៍បំណងជីវិតណាជីវិតនឹងស្លាប់ហ្នឹងគឺជាបប្រតិបត្តិហើយបើសិនជា ជីវិតនោះជាមេត្តាបិតាក៏ចាត់ជាអនុត្រីកម្មជីវិតនឹងជាព្រះរហន្តក៏ចាត់ជាព្រះរហន្តជាអនុត្រីកម្មបើសិនជាជីវិតនឹងជាអ្នកដតីក៏ចាត់ទៅតាមអ្នកដតីអញ្ចឹងទៅមានទោសតិចទោសច្រើនទៅតាមហ្នឹងមានទោសតិចទៅច្រើនទោសច្រើនតាមហ្នឹងអញ្ចឹងសូមប្រគៀនខ្លីថាកូនប្រុសស្រីដែលព្រមព្រៀងគ្នាក្នុងការសញ្ញាសម្រាប់ឲ្យពេទ្យគេប្រើថ្នាំសម្រាប់ឲ្យពុកម្ដាយស្លាប់មុនការកំណត់នោះ អាហ្នឹងគឺចូលនៅក្នុងអន្តរកម្មណាចូលក្នុងអន្តរកម្មដែរណាកណាប៉ុណ្ណឹងកណាអឺក្នុងអន្តរកម្មធម្មតាយើងមើលទៅថាអឺដូចគុណចាស់បានសួរបានសម្ដែងមានថាតាសម្ដៅទៅលើជីវិតណាជីវិតនោះគឺជា បាណានិបាតហើយប៉ុន្តែគាត់មានបំណងដូចគុណចាស់គ្រូញ៉ាំសាណោបានលើកឡើងហើយជា បំណងរបស់កូនដើម្បីគាត់មានទុក ជាតម្ងន់ទុកវេទនាតទៅទៀតអញ្ចឹងគាត់សម្រេចចិត្តថាសញ្ញេឲ្យពេទ្យអញ្ចឹងទៅតើយើងអាចជាជាជាកតាអ្វីមួយណែនាំឲ្យគាត់ដើម្បីកុំឲ្យគាត់ធ្វើអញ្ចឹងទៀតឬក៏គាត់សម្រេចចិត្តដោយល្ងងខ្លៅអាចទៅជាបាបកម្មនឹងដល់អនរយកម្មតើវាអាចពេទ្យនឹងវាមានបាបដូចជាកូនដែរទេបើចូលរួមក្នុងការសម្លាប់នោះទៀត ចានជូតោអានិយាយពីរឿងពេទ្យតែចូលនៅក្នុង បានរិបាតប៉ុន្តែมันមានតោដូចកូនទេព្រោះមិនមែនជាមេដាពេទ្យមិនមែនជាបៃដាពេទ្យទេណាតែគ្រាន់តែគាត់ហ្នឹងជាចូលនៅក្នុងតោបរិបត្តិដែរព្រោះគាត់ដាក់ថ្នាំឲ្យគាត់ឲ្យ អ្នកឈឺហ្នឹងស្លាប់មុនអាយុអញ្ចឹងណាស្លាប់មុនថ្ងៃកំណត់អញ្ចឹងគាត់ជាអ្នកសម្លាប់ដែរគ្រាន់តែថាតោមិនមានច្រើនដូចកូនទេព្រោះកូន ចូលនៅក្នុងបេតុឃាតឬក៏មានតុឃាតអាហ្នឹងគឺឈ្មោះថាសម្រាប់មេដាបេដាអញ្ចឹងគឺមានទោសច្រើនចូលដល់អន្តរកម្មហើយរឿងហ្នឹងវាមានទៅតាមសន្តានវាមានទៅតាមកំណត់ទៅតាមកម្រិតទៀតបើសិនជាកូនហ្នឹងព្យាយាម ច្រើនក៏មានទោសអន្តរកម្មតែកាន់តែច្រើនទៀតបើសិនជាមិនសូវបានព្យាយាមទេអាហ្នឹងក៏មានទោសជាអន្តរកម្មដែរប៉ុន្តែវាស្រាលជាង ត្រាជាការព្យាយាមច្រើនអញ្ចឹងទៅអញ្ចឹងណាបាទអញ្ចឹងសរុបសេចក្តីមកពេទ្យគឺគាត់ត្រូវទូស្រាលជាងទូស្រាលជាងព្រោះគាត់មិនមែនជាមេដាបិតារបស់គាត់ទេឈ្មោះថាគាត់នោះសម្រាប់មនុស្សប៉ុន្តែមិនមែនជាមេដាបិតារបស់គាត់ណាប៉ុន្តែមកកូនគឺចាត់ជាអ្នកសម្រាប់មេដាបិតារបស់ខ្លួនណាបាទណាបែរទៅគុណចាស់ញាណសាណោវិញម្ដងថាអុកស៊ីសែនហ្នឹងបើសិនយើងទុកចឹងទៅគាត់នៅ មានជីវិត ប៉ុន្តែបើសិនជាដោះចេញគុណចាស់ញាសាណោចន្ទជុតោបានរៀបរាប់ថាក៏ជាការចូលរួមចំណែក នៃការមិនមានអតអនន្តរកម្មពីព្រោះសម្រាប់នឹងការដោះអុកស៊ីសែនហ្នឹងមិនមែនមានន័យថាគាត់ចង់សម្លាប់ទេតែអាហ្នឹងវាជាហេតុធ្វើឲ្យគាត់នឹងរួចផុតអំពីអនន្តរកម្មដែរទៀតដែរទៀតដែរទៀតគុំចាស់គ្រូនៅវិប្រតិអឺ បើសិនជាយើងក៏ដកចេញក៏ស្លាប់ដែរហ្នឹងចូលលក្ខណៈព្យាយាមដែរទៅទាំងព្រោះយើងដឹងថាដកស្លាប់ហ្នឹងយើងមិនត្រូវដកទេប៉ុន្តែបើយើងគិតថាពេលហ្នឹងដកក៏អត់ស្លាប់ទេប៉ុន្តែថា បើសិនជាយើងដកអត់មានចោលជំនួយហើយគាត់នឹងមិនរស់នៅយូរគាត់ថាអញ្ចឹងណា ចាអញ្ចឹងបានន័យថាពេលដែលយើងដកហ្នឹងបានយើងគិតថាអឺចោលនេះក៏វាមិនអាចបើយើងបើយើងវិភាគសាថាសំបីថាទុកខ្យល់អុកស៊ីសែនហ្នឹងបើយើងនិយាយពីនិយាយតាមធัวបើសិនវាត្រូវអាយុហ្នឹងវាត្រូវដល់ពេលកំណត់ដើម្បីនៅខ្យល់អុកស៊ីសែនក៏វានៅតែទៅដែរណាបើយើងចង់ទៅមិនមែនថាទុកខ្យល់នៅហ្នឹងហើយវានៅរស់រហូតឬក៏មិនមែនបើអញ្ចឹង ដាក់ឯចោលឲ្យខ្សែរហូតមើលតែមិនអាចនៅ បាន4 10ឆ្នាំទៅមុខទៀតទេអញ្ចឹងតោះតែយើងវាថាថាវាមិនមែនកាន់ណាຕົកកាន់តែរៀងយូរវាមានគ្រឿងជំនួយនឹងរៀងយូរអញ្ចឹងនឹងបន្តិចចឹងតែប៉ុន្តែបើគិតថាបើដកឲ្យដកមកព្រោះដកនឹងស្លាប់អានឹងយើងអត់គួរដកបើតាមវិនិច្ឆ័យតាមភួយព្រោះដកមកត្រូវស្លាប់តែថាបើដកមកបើអត់ស្លាប់ ហើយពេលក្រោយបានស្លាប់អាហ្នឹងបានថាវាមិនមែនស្លាប់ព្រោះការដកហ្នឹងអញ្ចឹងក្នុងពេលដែលយើងដកហ្នឹងមកហ្នឹងគេថាយើងគិតថាវតុកខ្យល់សេសែនប្រើក៏អត់មាន ប្រយោជន៍អីទេពីព្រោះដំណើរនៃជីវិតគាត់មកតែនឹងអស់តដែរទេអញ្ចឹងដាក់ខ្យល់សេសែនក៏មិនអាចជំនួយអីបានដែរអញ្ចឹងយើងមិនបាច់ទុកខ្យល់សេសែនហ្នឹងក៏បានប៉ុន្តែបើយើងដឹងថាដកមកស្លាប់អាហ្នឹងយើងមិនគួរដកទេ ទុកចាំពេលគាត់ផុតទៅចាំគិតតាមទៅគេដឹងថាស្លាប់ទៅទៀតគេដឹងថាស្លាប់ទៅដកទៅដល់ស្លាប់ហើយប៉ុន្តែនៅតែតែដកចាំមកថាកន្លែងហ្នឹងយើងពីព្រោះកន្លែងហ្នឹងវាពិបាកនៅក្នុងស្រុកអឺយើងអត់គួរថាឲ្យគេដកទេពីព្រោះភារកិច្ចហ្នឹងគឺជាភារកិច្ចរបស់ពេទ្យតាណាយើង ប្រកាសថាឥឡូវយើងការងារហ្នឹងគឺជាការងាររបស់ពេទ្យពីព្រោះខ្ញុំ អត់មានជំនាញអត់មានចំណេះដឹងខាងហ្នឹងហើយបើតាមយោបល់ខ្ញុំគឺមិនត្រូវដកបើបើកត់ដកស្លាប់ប៉ុណ្ណឹងយើងត្រូវនិយាយអញ្ចឹងតែគាត់ថាពេទ្យគេសម្រាប់ចិត្តដកអាហ្នឹងរឿងរបស់ពេទ្យចាំមកកន្លែងហ្នឹងវាតកតងច្រើនប្រការវាតកតងនឹងរឿងជីវិតនៅក្នុងសម័យបច្ចុប្បន្នហ្នឹងវាមានគ្រឿង support គ្រឿង support ហ្នឹងចឹងហើយបានអឺរឿងតោសរបស់ បាណាតិបាតនេះ គឺកាលណាបើយើងនិយាយតាមធម៌បើយើងវាអត់តាក់ទងនឹងប្រកបដោយអង្គ5ទេបានវាផុតប៉ុន្តែបើណាបើវាទាចូលគ្រប់អង្គដោយប្រការណាក៏ដោយឲ្យថាគ្រប់អង្គវាត្រូវតែជាបាណាតិបាតចឹងបាណាតិបាតហ្នឹងបើយើងវានិច្ឆ័យតាមធម៌បើយើងនិយាយរឿងក្នុងលោកនេះមិនចេះចប់យើងនិយាយតាមធម៌ថាបើសិនជាហេតុហ្នឹងវាផុតចាកពីអង្គទាំង5ខ្វះណាមួយហ្នឹងអត់ជាបាណាតិបាតទេប៉ុន្តែការប្រព្រឹត្តហ្នឹងបើវាគ្រប់អង្គហើយ អាហ្នឹងក៏ទៅជាបាណាតិបាតចឹងអាហ្នឹងគឺក្នុងលក្ខណៈធម៌គឺវិនិច្ឆ័យចឹងវាអត់អាចថាទៅតាមបែបនេះបែប នោះបានទេយើងគិតទៅតាមអង្គចឹងទៅបើថាគ្រប់ដាច់ទេបើថាមិនគ្រប់ គឺអត់ចឹងណាអរគុណយើងវានិច្ឆ័យទៅតាមរឿងរ៉ាវរបស់អាណារបស់អាជាតសត្រូវនោះអាជាតស សត្វរាជហ្នឹងដែលសម្លាប់ឪពុកម្ដាយឪពុកគាត់ហ្នឹងដោយព្យាយាមអឺអាអាបាជើងឪពុកហ្នឹងរហូតដល់ស្លាប់ចឹងទៅអាហ្នឹងចូលក្នុងអនន្តរិយកម្មតើក្នុងហ្នឹងចេតនារបស់ទ្រង់ហ្នឹងគឺពេលខ្លះគាត់មិនតាន់ដឹងថាគាត់សម្លាប់ទេឧទាហរណ៍ថាអឺព្រះបិតាហ្នឹងមិនតាន់សគត់ទេប៉ុន្តែដល់ពេលចុងក្រោយបានដឹងថាលោកសគត់ មិនមែនថាលោកមិនមានបំណងឲ្យស្លាប់ទេបងព្រះបិតាហ្នឹងមិនមិនសគត់ទេមិនមិនសោយទីបង្គត់ទេ បំណងរបស់លោកគឺមិនមែនចង់សម្លាប់ទេប៉ុន្តែហ្នឹងវាជា ជាហេតុដល់ធ្វើឲ្យព្រះបិតាហ្នឹងសោយទីបង្គត់ហ្នឹងគឺអនុត្រុសហ្នឹងគ្រប់ហេតុទាំង5នោះគុំចាស់គ្រូញានច័ន្ទសរច័ន្ទជូតតោណាអរគុណច្រើនអញ្ចឹងសូមអឺចូលខាងខាងដើមបន្តិចជាមួយគុណសាញយើងផងណោ អឺមកនៅបានសំដែងតកតងជាមួយនឹងប្របាទចិត្តសតុតាមការពិតទៅរឿងដកចោលសិសែននេះអឺពេលខ្លះសំបីតែពេទ្យក៏មិនអាចដឹងបានពេទ្យក៏មិនអាចដឹងបានដែរព្រោះរឿងហ្នឹងយើងឃើញជាក់ស្ដែងបើខ្ញុំណាក៏ ឃើញជាក់ស្ដែងដែរតែធ្លាប់ទៅសូត្រមន្តឲ្យណាណាហ្នឹងហើយធ្លាប់ទៅសូត្រមន្តឲ្យបងប្អូនពុកម្ដាយទៅជុំគ្នាទាំងអស់ទៅជុំគ្នាទាំងអស់ហើយមនុស្សហ្នឹងគឺអត់មានកម្រើកអីទាំងអស់មានតែសរសៃតែទាញទេសរសៃទាញនឹងត្រឹតត្រឹតទៅសរសៃទាញម្ដងម្ដងទេអញ្ចឹងទៅពេទ្យគេបាន ប្រាប់ដល់ពុកម្ដាយបងប្អូន ញាតអីដែលទៅពេញកន្លែងបន្ទប់ហ្នឹងគេប្រាប់ថាមនុស្សនេះសំបីដាក់អុកស៊ីសែនយូរប៉ុណ្ណាទេក៏នៅតែអត់រស់ដែរតែស្លាប់ចឹងដែរតើឲ្យគេដកឬអត់ឲ្យពេទ្យដកឬអត់ហើយកណាអឺពេលណាស្ទាបមើលដៃគាត់ណាគឺមានអាជីបចោมันជីបចោទេអត់មានអីទាំងអស់តែគ្រាន់ថាវាមានកម្ដៅកម្ដៅបើនៅមានកម្ដៅអានោះមានកម្ដៅ ណានៅកម្ដៅអញ្ចឹងយើងណាថាមនុស្សនេះមិនទាន់ស្លាប់ទេណាមិនទាន់ស្លាប់ទេប៉ុន្តែពេទ្យគេគេថាទោះបីដាក់អុកស៊ីសែនយូរទៀតក៏នៅតែជួយអត់បានដែរនៅតែអាខ្យល់ឬក៏សរសៃទាញអីហ្នឹងមកពីអុកស៊ីសែនដែរជាមួយតែតែអញ្ចឹងគេសួរពុកម្ដាយបងប្អូនហ្នឹងពោលថាបើដកគឺគឺស្លាប់ហើយតើគិតយ៉ាងម៉េច ចឹងបងប្អូនពុកម្ដាយក៏ព្រមព្រៀងតែព្រមព្រៀងដល់ដកទៅបើទុកគាត់នៅតម្រោះអត់ដែរហ្នឹងដល់ទៅពេលដកទៅវាមិនដូចការគិតបោះពេទ្យអីទេមនុស្សរស់តឥឡូវនេះតាមិនបានស្លាប់អីមនុស្សហ្នឹងគាត់រស់តឥឡូវនេះឯងគាត់ថាពិការគាត់ដើរបានឯងបានជាតិទេទេរស់តឥឡូវនេះឯងតែមនុស្សហ្នឹងអញ្ចឹងបានថារឿងពេទ្យពេលខ្លះយើង អឺគិតថាពេទ្យហ្នឹងជំនាញដឹងច្បាស់ប៉ុន្តែ ពេទ្យមិនច្បាស់ដែរអាកន្លែងហ្នឹងណាច្បាស់ឥឡូវមនុស្សរស់បដោសពថ្ងៃនេះឯងគិតទៅ2ឆ្នាំហ្នឹងណាគ្រាន់តែគាត់ពិការមិនអាចដើរបានប៉ុណ្ណឹងទេណាអញ្ចឹងនៅក្នុងចំណុចហ្នឹងបើសិនជាករណីដែលថាដាក់ក៏នៅតែស្លាប់ដែរព្រោះគាត់ត្រូវអស់អាយុទៅហើយខ្យល់គាត់ហ្នឹងទៅហើយតែនៅអូស៊ីសែនហ្នឹងគ្រាន់តែជា ខ្យល់មួយថាជំនួយទៅប៉ុណ្ណោះប៉ុន្តែបើដកក៏ក៏គាត់ស្លាប់មិនដកក៏គាត់ស្លាប់ដែរបើយើងបញ្ជាក់ចឹងថារឿងជីវិតទន្ទ្រីនេះបើត្រូវស្លាប់គឺស្លាប់ហើយសំបីតែយកចោលអង្គតែប្រមាណពងមកដាក់ក៏ទៅជួយមិនបានដែរដូច្នេះពេលហ្នឹងបើសិនជាដកអញ្ចឹងអាហ្នឹងគឺมันជាបរតិបត្តិទេណាហើយតកតជាមួយ នឹងបបារចិត្តសតវេទេហើយបុតទេដែលកូនចាស់សួរថាអឺ គាត់អឺมันមានបំណងអីសម្រាប់ឪពុកណាគ្រាន់តែអាបាត់ជើងឲ្យគាត់លំបាកតែប៉ុណ្ណាតាមពិតមិនមែនមិនមានបំណងទេគាត់មានបំណងតាំងពីដើមម្ល៉េះណាគាត់មានបំណងតាំងពីដើមព្រោះបរតិបាតហ្នឹងគឺចាត់ចេតនាខាងដើមនោះទៅណាការធ្វើខាងដើមចេតនាខាងដើមឈ្មោះថា ជាចេតនារបស់បរតិបាត គឺថាបំណងនឹងសម្លាប់នរណាសម្លាប់មនុស្សណាឬក៏សម្លាប់សត្វណានៅពេលដែលបំណងនឹងសម្លាប់នោះឯងទំបីតែពេលនោះមិនទាន់ស្លាប់ក៏ដោយស្លាប់នៅពេលណាមួយក៏ដោយក៏ចាត់ជាបាណតិបាតដូចគ្នាដែរឧទាហរណ៍ថាអឺឃើញអខឹងមើលណាម្នាក់អញ្ចឹងទៅយកនៅកំភ្លើងទៅបាញ់ បាញ់ទៅត្រូវខ្លួនឬក៏ត្រូវក្បាលអីហ្នឹងទៅប៉ុន្តែមនុស្សអត់ទៅស្លាប់ទេមនុស្សនឹងរត់ទៅបាត់ទៅទៅដួលដេកនៅឯណាឯណាទៅគាត់តែមួយថ្ងៃពីរថ្ងៃក្រោយមកអត់ស្លាប់ឃើញទេមួយថ្ងៃពីរថ្ងៃក្រោយមកអត់ស្លាប់ទោះបីជាមួយថ្ងៃពីរថ្ងៃក៏ដោយ10ថ្ងៃក៏ដោយមួយខែក៏ដោយឲ្យតែមនុស្សនៅឯស្លាប់ដោយការព្យាយាមបាញ់កំភ្លើងរបស់បរោះឬក៏ស្ត្រីនោះក៏ឈ្មោះថាជាបាណតិបាតដែរឃើញទេ ព្រោះអីព្រោះមានចេតនានឹងសម្លាប់ហ្នឹងពីខាងដើមអញ្ចឹងអ្នកដែលត្រូវស្លាប់គឺស្លាប់ដោយការព្យាយាមរបស់បុគ្គលនោះឯងបើសិនជាបុគ្គលនោះមិនព្យាយាមសម្លាប់ទេគាត់អត់មានរបួសអីត្រូវដល់ទៅដល់ដល់ការស្លាប់ទេហ្នឹងអញ្ចឹងដូចជាការវាឆ្កែអញ្ចឹងឧទាហរណ៍ថាដាក់ឆ្កែបាត់បោះឲ្យងាប់ប៉ុន្តែស្រាប់តែវាយទៅវាអត់ងាប់វាគ្រាន់តែបាក់ឆ្អឹងបាក់អីអញ្ចឹងទៅហើយស្រាប់តែអឺ រត់ទៅដេកក្នុងដុកក្នុងព្រៃណាពីរបីថ្ងៃឬក៏មួយសប្តាហ៍បានស្លាប់ស្លាប់ដោយសារជំងឺវាយហ្នឹងឯងអាហ្នឹងឈ្មោះថាអ្នកដែលវាយហ្នឹងឈ្មោះថាជាបាណតិបាតដែរព្រោះមានន័យថាចេតនាគឺនឹងសម្លាប់ហើយសត្វហ្នឹងអឺទោះបីជាពេលដែលវាយហ្នឹងមិនទាន់ស្លាប់ប៉ុន្តែវាមាននៅជំងឺកើតអំពីការវាយប្រហារនោះស្លាប់ថ្ងៃណាក៏ដោយគឺស្លាប់ដោយជំងឺនោះអាហ្នឹងចាត់ជាបាណតិបាតហើយ យ៉ាងណានៅក្នុងទីនេះគឺខ្ញុំណាសូមលើកមកវិញមកថាអាជាតសតវេទេហៃបុតគឺមានចេតនាសម្រាប់ឪពុកហ្នឹងគឺច្រើនណាស់ព្យាយាមច្រើនណាស់តាំងពីពិខុទេអត់តបទៅញុះញង់ថ្ងៃដំបូងថា ព្រះរាជកុមារ បើ ព្រះរាជកុមារមានបំណងចង់សោយរាជពីក្មេងសម្រាប់ឪពុកទៅឪពុកទៅហើយអាត្មានេះក៏ ព្យាយាមសម្រាប់ប្រពុតដែរដើម្បីធ្វើជាប្រពុតណាហ្នឹងហើយញោមញោមហើយទៅព្រះព្រះរាជកុមារហ្នឹងគិតទៅសំដែរណាណាសំដែរណាចောင်းសូរីពីក្មេងសម្រាប់ពុកទៅក៏ចូលទៅកាន់ដៅចូលទៅសម្រាប់ប្រពុកហ្នឹងហើយពេលនោះឪពុកក៏សួរថាតើកូនមកមានការអីប្រាប់តាមត្រង់ទៅថាកូនមកនឹងចង់សម្រាប់ឪពុកដើម្បីសោយរីកពីក្មេង ហើយឪពុកក៏ប្រាប់ថាបៃតាក៏ប្រាប់ថាបើកូនចង់ធ្វើរៀបបៃតាឲ្យទៅចាំបាច់ស្លាប់បៃតាធ្វើអីណាអញ្ចឹងពេលហ្នឹងតន់ចិត្តតន់ចិត្តក៏ដាក់ដាវចុះក៏ឈប់ឈប់ជាយកសម្លាប់ទៅហើយក៏ត្រឡប់មកវិញមកថ្ងៃក្រោយមកតែអត់ទៅទៀតដែរទៅទៀតទៅទៅទៅទៅទៀតសួរថាព្រះគិជកុមារសម្លាប់បៃតាបានណាហើយទេវតាអចិត្តសតក៏ប្រាប់ថាអឺ មិនបានសម្លាប់ទេព្រោះបៃតាប្រាប់ថាបើចង់សើរាជបៃតាអោយបៃតាមិនទៅទុកអោយណាបើកូនចង់សើរាជប្រគល់រាជអោយចឹងបាទខ្ញុំកណាហ្នឹងមិនបានសម្លាប់ទេហើយទៀតទឹកខ្ញុំយល់ទៀតដែរខ្ញុំយល់ថាបើសិនជាព្រះរាជកុមារមិនសម្លាប់បៃតាអញ្ចឹងពេលដែលព្រះរាជកុមារបានឡើងទៅរាជហើយថ្ងៃណាមួយបៃតាចង់បានវិញដណ្ដើមរាជវិញហ៎ដណ្ដើមរាជវិញហ៎អញ្ចឹងបៃព្រះរាជព្រះរាជកុមារនៅតែមិនអាចបានទៅរាជដដែល លើទេវទាត់យកយកអញ្ចឹងទៅទៀតណាត្រូវសម្លាប់ទៀតណាណាត្រូវសម្លាប់ទៀតបៃតាក៏ប្រាប់ទៀតក៏ឈប់សម្លាប់ឈប់ជាយឹកទៀតណាក្រោយមកទៀតញុះញងរហូតតែរហូតដល់ពីប្របាទជាតសតោវេទៅឲ្យបត់ហ្នឹងគិតថាมันអាចសម្លាប់ដូចថាយកដាល់ទៅកាត់កបៃតាបានណាអញ្ចឹងមានតែព្យាយាមរកវិធីផ្សេងបានជាយកបៃតានោះទៅដាក់គុកទៅដាក់គុកណាដាក់គុក ហើយដាក់គុកហ្នឹងដល់ពេលនោះគឺបៃតានៅ មានជីវិតហើយក៏ដល់ជាក្រមពិចារណាធម៌ទៅប្របៃតាជាព្រះសត្តាបណ្ឌបុគ្គលជាអរិយបុគ្គលថាសត្តាទៀតហើយមេត្តាហ្នឹងក៏អឺដំបងយកបាយទៅឲ្យហើយពេលដែលអចិត្តតតវេទឲ្យបត់ហ្នឹងសួរទៅបៃតា នៅតែមិនទាន់ស្លាប់អញ្ចឹងក៏សួរថាហេតុអីបានជាបីដានៅតែមិនទាន់ស្លាប់តែមកពីមេដាហ្នឹងយករបស់ហូបទៅឲ្យអញ្ចឹងទៅក្រោយមកក៏លេងឲ្យម៉ែលេងឲ្យមេដាយកម្ហូបទៅឲ្យយកបាយទៅឲ្យមេដាហ្នឹងគឺឃ្លាតយកនេះយកកម៉ាហ្នឹងជាកម៉ាជាដើមហ្នឹងយកទៅចលក់ទឹកបបទៀតនោះយកទៅឲ្យដល់ស្វាមីហ្នឹងរហូតដល់ជាតិតសតុវេទិហិបុត្រដឹងទៀតដឹងថាមេដាហ្នឹងដាក់ ជាតិបបនៅតាមជាកម្មាអីជាដើមអញ្ចឹងទៅក៏ឈប់អោយធ្វើអញ្ចឹងទៀតគឺព្យាយាមមែនទេណាមិនមែនមិនព្យាយាម ទេព្យាយាមសម្លាប់បៃតាណាណាអាហ្នឹងគឺចេតនាវធកចិត្តតាំងណាគឺគិតនឹងសម្លាប់ហើយឧបកម្មោណាគឺព្យាយាមហ្មងទៅបាណោពុកនឹងបៃតាមានជីវិតបាណោសញ្ញតាដឹងណាគាត់មិនស្លាប់ទេនៅមានទៀតអញ្ចឹងវធកចិត្តតាំងគឺកំណត់គិតចង់សម្លាប់នៅតែដដែល ហើយបើលោកប៉កកម្មកក៏ព្យាយាមសម្លាប់រហូតព្យាយាមសម្លាប់រហូតតែក្រោយមកក៏សួរអ្នកបំរើថាបែបណាយើងស្លាប់នៅថានៅទេអញ្ចឹងបែបណាយើងនៅក្នុងគុកនោះធ្វើអីខ្លះឃើញគាត់ដើរតែរហូតណាបានជួលខ្មាន់បកេះអើប្រើខ្មាន់បកេះនេះប្រើខ្មាន់បកេះជាងកកាត់នេះ យកកំបិតអោយកកំបិតទៅអាបាតជើងកុំឲ្យដល់រួចកុំឲ្យដល់រួចរហូតដល់3ដានឹងឯងដល់ដល់ទុកវេទនាស្ទើរតែនឹងស្លាប់ ទុក្ខវេទនាខ្លាំងណាស់ពេលហ្នឹងអាបាត់ជើងរបស់តារួចណាហើយបានបន្តមកក៏បៃតាហ្នឹងក៏ដល់នៅសេចក្តីស្លាប់សោយទីពង្គត់ហើយយកដែលបៃតាសោយទីពង្គត់ហ្នឹងឯងអឺភេរយាអគ្គមហេសីបោះចិត្តសតវេទហើយមកក៏ប្រសូតបុតដែរប្រសូតកូនដែរពេលនោះមានគេទៅប្រាប់ថាព្រះភេរយាហ្នឹងប្រសូតបុតហើយពេលហ្នឹងក៏ដឹកឃើញ ចិត្តស្រឡាញ់កូនហ្នឹងណាមានចិត្តស្រឡាញ់កូនក៏នឹកឃើញដល់បៃតារបស់ខ្លួនឯងថាបៃតារបស់យើងដូចស្រឡាញ់យើងដូចយើងស្រឡាញ់កូនយើងអញ្ចឹងដែរហើយក៏សូអ្នកបំរើសូ អាម៉ាតសូអីទៅថាបៃតាយើងស្លាប់ហើយហ្នឹងអស់សិទ្ធិរបស់គាត់ហើយនៅគេប្រាប់ថាព្រះជានោះសិទ្ធិរបស់គាត់យើងមិនបាត់ហើយក្រលើប៉ុណ្ណឹងសម្លាប់តែសម្លាប់សម្លាប់ដោយថាហួសពេកណាថាចង់កែកែមិនកើតដែរចង់កែកំហុសក៏កែមិនកើតដែរ ងើបឲ្យសម្លាប់ងើបឲ្យសម្លាប់សម្លាប់ច្រើនដងណាស់ទៀតសម្លាប់ច្រើនដងណាស់ក្តៅក្រហាយដៃក្រោយធ្វើឲ្យចិត្តសតវេទិហៃបាត់ហ្នឹងគឺក្តៅក្រហាយរហូតដល់ផ្ទំមិនលក់ឡើងលើបសាទចិនលើហើយហ្នឹងគាត់ថាដូចភ្លើងនរកឆាប់ឆេះមកអញ្ចឹងតែហឹមសរុបសេចក្តីមកថាអាចិតសតវេទិហៃបុតហ្នឹងគឺព្យាយាមសម្លាប់បៃតាដោយមាននៅអង្គទាំង5ហ្នឹងគ្រប់តែម្ដងមិនមែនខ្វះអង្គណាមួយទេណាមិនមែនខ្វះអង្គណាមួយទេគឺចូលទាំង5តែម្ដង ទេរមរណាំងចុងក្រោយគឺបៃតាហ្នឹងក៏ស្ទុះសោយទីរបស់គាត់គឺស្លាប់ដោយសារតែការព្យាយាមរបស់អចិន្តសតវេទហិតតឯងហ្នឹងគឺចាត់ចូលជាអនត្រីកម្មដែរណាសូមប្រគិនមកដល់ណាណាអរគុណណាគុណចាស់គ្រូញៀនអាចារ្យជួតតបាន លើកឡើងបញ្ជាក់បន្ថែមបន្តិចថែមទៀតចឹងគុណចាស់ចាញៀនសានណោមានអីថែមលើចំណុចហ្នឹងទេណាសូមនិមន្តណាអរគុណចឹងមិននៅក្នុង រឿងអាណាតិបាតដោយពីសព្ទាមុនចាស់ចាណាចូលតោលើកឡើងពីព្រោះរឿងទោសរបស់បាណាតិបាតបើយើងរាប់ចំណែក នេះទៅហៅថាលោកវជ្ជៈព្រោះថាទោសហ្នឹងវាមានប្រចាំនៅក្នុងលោកហ្នឹងណាទោះបីជាព្រះអង្គមិនសំដែងលើកបង្ហាញមកក៏ដោយប៉ុន្តែទោសហ្នឹងវាមានស្រាប់ចឹងមកហើយ ចឹងបានអឺបើយើងនិយាយពីរឿងទោសវាមានពីរហៅថាលោកវច្ចៈនិងបណត្តិវច្ចៈបើបណត្តិវច្ចៈវាតកតងនឹងការបញ្ញត្តិរបស់ពុទ្ធប្រព្រឹត្តកន្លងទៅបើមានទោសឲ្យលោកវច្ចៈគឺមានប្រចាំនៅក្នុងលោកគាត់ថាអឺសាមញ្ញជនធម្មតាមិនអាចដឹងបានអញ្ចឹងពេលដែលព្រះអង្គបាន ត្រាស់ដឹងហ្នឹងព្រះអង្គជ្រាប ហើយបងបង្ហាញពីបាណាតិបាតដែលវារហូតដល់តាកតងទៅដល់អនន្តរិយកម្មហ្នឹងឲ្យឃើញថាអំពើដែលយើងប្រព្រឹត្តហ្នឹងវាជាទោសក្រៃលែងណាកាលណាចូលដល់ទោសអនន្តរិយកម្មបានថាកម្មហ្នឹងទៀងថានឹងឲ្យផលចឹងហ្មងវាអត់មានអីជាគ្រឿងចន្លោះនៅក្នុងរវាងកម្មហ្នឹងទេអនន្តរិយកម្មមិនថាវាអត់មានគ្រឿងចន្លោះ រវាងនៅក្នុងថាបន្ទាប់ពីបុគ្គលនឹងស្លាប់ទៅវាត្រូវមានកម្មដតីអីចូលមកឲ្យផលគឺអត់មានវាត្រូវតែទោសរបស់អនន្តរិយកម្មនឹងត្រូវឲ្យផលអញ្ចឹងកាលណាតែឲ្យផលនឹងវាត្រូវសោយទុកក្រៃលែងនៅក្នុងនរកក្នុងអបាយភូមិអញ្ចឹងបានព្រះអង្គសម្ដែងបង្ហាញនៅក្នុងទុកនឹងឲ្យយើងដឹងកាលណាដែលយើងសិក្សាបានយល់ដឹងទៅការចេះដឹងនេះវាត្រូវវាចាក់ផុតពី ពីកម្មហ្នឹងពីទុកហ្នឹងមិនហ្នឹងមកប្រហែលជាទោសហ្នឹងព្រះអង្គប្រកាសសម្ដែងអត់ទេអញ្ចឹងវាមានប្រចាំទៅបីមានពពុទ្ធត្រាស់ដឹងក៏ដោយមិនមានពពុទ្ធត្រាស់ដឹងក៏ដោយឲ្យចែកប្រព្រឹត្តចូលទៅក្នុងបាណាវិបាកហើយបើឈានចូលដល់បុគ្គលទាំង5ប្រការឬក៏តាក់ទងជាមួយនឹងមេដាបេដាធ្វើទៅគឺអនន្តរយកម្មទៅទុកអញ្ចឹងអញ្ចឹងហើយបានយើងត្រូវសិក្សាអឺ ក្នុងការសិក្សាក្នុងរសាការរសាសិលហ្នឹងឲ្យដឹងពីការសម្លាប់ឬក៏វាចាការសម្លាប់ហ្នឹងត្រូវបែបណាខ្លះដើម្បីទៅបដិបត្តិទៅរសាសិលរបស់យើងឲ្យល្អបានវាទាមទារការយល់ដឹងចឹងអត់មែនចេះតែថារសា តាមតាមទេគាត់ថា បាណាតិបាតក៏បាណាតិបាទៅវាប៉ុណ្ណឹងទៅក៏ ឈ្មោះថាវាហើយដល់ពេលហេតុខ្លះវាមិនបានចឹងហើយបានរហូតដល់បងទ្រង់ប្រកាសសម្ដែងថាសិលរបស់ពធជនវាមានដែនកំណត់ណាវានៅ មានដែនកំណត់បានន័យថាវា មាននៅមានព្រំប្រទល់ដែលដែលវាធ្វើឲ្យយើងដាច់សិលបានណាប៉ណ្ណឹងបើព្រះអរិយបុគ្គលវាអត់មានព្រំប្រទល់អត់មានដែនកំណត់ទេ អញ្ចឹងហេតុដែលនាំឲ្យលោកដាច់សើទ្រុសសើវាលែងមានហ្មងវាអត់មានតែដោយហេតុយ៉ាង នេះមួយ តែនាំឲ្យលោកដាច់សិលឬក៏ដោយប្រការនេះមួយនាំឲ្យលោកទ្រុសសិលលែងមានប៉ុន្តែដល់ពេលបថយជនយើងវានៅមានវានៅមានក្នុងហេតុអីគេថាតកតងដល់ទ្រព្យសម្បត្តិអីចឹងឬក៏ថាតកតងដល់អវយវៈរបស់យើងឬក៏តកតងទៅដល់ជីវិតរបស់យើងអីចឹង ពេលខ្លះយើងអាចប្រឡងចាក់សិលនឹងបានប៉ុន្តែសម្រាប់អ្នកដែលមានការយល់ដឹងមានបញ្ញាឆ្លាតឆ្លៀសអានឹងគឺអត់ទេសុខចិត្តបាត់បង់ជីវិតឬក៏បាត់បង់អវយវៈបាត់បង់ទ្រព្យសម្បត្តិឬក៏បាត់បង់ញាតិអីចឹងទៅมันប្រព្រឹត្តកន្លងឯងយ៉ាងណាមិញដូចវាតកតនឹងអនន្តរកម្មដូចគ្នាចឹងដែរគាត់ថាយើងដឹងគឺมันมันបណ្ដោយខ្លួនឬក៏ថាมันឲ្យខ្លួនយើងធ្លាក់ទៅក្នុងទុកនឹងទេ ហ្នឹងហើយបាទយើងត្រូវសិក្សាពីពុទ្ធិកាព្រះអង្គមិនសំដែងមកឲ្យយើងឃើញចឹងហើយឬក៏ថាបំលាចហ្នឹងគឺអត់ទេគឺឲ្យយើងយល់ដឹងអញ្ចឹងងាយស្រួលក្នុងការវាចាក់ក្នុងការរក្សាខ្លួនយើងហ្នឹងឲ្យតាំងនៅក្នុងគុណធម៌តាំងនៅក្នុងសិក្ខាបទល្អគឺមិនសម្លាប់នឹងជាដើមណាគុណចាស់គ្រូបណ្ណាសុំសុំសួរបន្ថែមត្រង់ចំណុចដែលថាគុណចាស់ថាអនរយកម្មនឹងបានណានិបាតឧទាហរណ៍ថា យើងមានបំណងដើម្បី សម្រាប់ចោលទេសារ៉ាត់បច្ច័យដនអីពេលហ្នឹងចំឪពុកគាត់ឪពុកគាត់ហ្នឹងត្រូវរបួសធ្ងន់ប៉ុន្តែគាត់មិនតន់ស្លាប់ទេគាត់ពីថ្ងៃក្រោយមកបានដឹងថាបានគាត់ស្លាប់តើនឹងចូលទៅក្នុងលក្ខណៈអនន្តរយកម្មដែរទេកូនចាស់គ្រូបើយើងវិនិច្ឆ័យតាមវិន័យគឺគឺអត់ចូលនៅក្នុងអនន្តរយកម្មទេពីព្រោះបំណងជីវិតនោះប៉ុន្តែ ជីវិតដែលយើងបំណងហ្នឹងវាអត់ស្លាប់វាអត់ស្លាប់ហ្នឹងវាខុសប៉ុន្តែក្រុមចាស់ចង់ចូលតោលើកពីខាងដើមមកអញ្ចឹងបើមួយទៀតឧទាហរណ៍ថាយើងអត់ដឹងថាគាត់នឹងជាបៃតាឬក៏មាតារបស់យើងហ្នឹងណាប៉ុន្តែយើងបំណងសម្រាប់ដូចថាយើងគិតថាអ្នកហ្នឹងចោលយើងនិយាយអញ្ចឹងណាអ្នកហ្នឹងជាចោលហើយយើងសម្រាប់ទៅប៉ុន្តែដោយសារថាចេតនាយើងរៀបផ្គងទៅសម្រាប់ ជីវិតនឹងហើយជីវិតនឹងត្រូវបាត់បង់ទោះបីយើងមិនដឹងថាជាមេដារបស់យើងក៏ដោយហើយយើងសម្គាល់ថាចោលក៏ដោយប៉ុន្តែជីវិតមួយនឹងដែលយើងបំណងដើម្បីត្រូវសម្លាប់នឹងជីវិតនឹងវាត្រូវស្លាប់អាហ្នឹងក៏ត្រូវអនន្តរយកម្មដែរប៉ុន្តែបើថាឧទាហរណ៍ថាយើងបំណងសម្រាប់ចោលទេប៉ុន្តែពេលដឹងហេតុការអីស្រាប់តែអាវុធយើងនឹងវាត្រូវទៅត្រូវមេដាស្លាប់ ឬក៏ត្រូវបីដៃយើងស្លាប់អានឹងមិនរាប់ចូលនៅក្នុងអនន្តរិយកម្មទេហើយក៏មិនមែនចូលនៅក្នុងបាណាតិបាតទេណាចុះកែងអនន្តរិយកម្មគាត់ថាសំដៅចលជីវិតណាជីវិតនឹងស្លាប់ តែមិនមែនសំដៅជីវិតគាត់ណាសំដៅជីវិតចោលតាអានឹងក៏ចោលជាឈ្មោះហេចង់និយាយថាចោលជាឈ្មោះប្រអាជីវិតទាំងត្រី វាមិនមែនជាឈ្មោះទេអាការយើងគិតថាជាចោលប៉ុន្តែ យើងអត់ដឹងថាគាត់ជាមេដាប៉ុន្តែជីវិតនឹងវាអត់មែនជីវិតដតីគាត់តែយើងអត់ដឹងថានឹងគ្រាន់តែជាមេដារបស់យើងអានឹងមួយយ៉ាងប៉ុន្តែដូចថ្ងៃសួរមិនថាដូចថាយើងបំដងសម្រាប់ជីវិតនេះប៉ុន្តែដល់ពេលយើងស្រាប់ទៅអ្នកនឹងគេចផុតស្រាប់ទៅត្រូវមេដារបស់យើងតែកបៃដារបស់យើងអានឹងអត់ចូលនៅក្នុងបាណាតិបាតអត់ចូលនៅក្នុងអនន្តកម្មទេកណាវាខុសគ្នាអញ្ចឹងណាពី ណាអរគុណគុណចាស់ច័ន្ទជូតតមានអីថែមត្រង់ចំណុចនេះណាសាធុអានឹងយើងត្រូវវិនិច្ឆ័យទៅតាមជីវិតមួយជីវិតពីរទៅព្រោះនៅក្នុងសិក្ខាបទហ្នឹងគឺលោកវិនិច្ឆ័យច្បាស់ហើយទាំងនៅក្នុងព្រះសោតទាំងនៅក្នុងព្រះវិន័យទាំងនៅក្នុងព្រះវិធម្មគឺវិនិច្ឆ័យដូចគ្នាទេមិនខុសគ្នាទេគឺក្នុងព្រះវិន័យដែលវិនិច្ឆ័យទៅក្នុង សិក្ខាបទបរាជិតណាហើយនៅត្រង់មនុស្សវិកហៈហ្នឹងណាហើយនៅ ក្នុងខណ្ឌកៈនៅក្នុងមហាខណ្ឌកៈដែលសំដែងតកតងទៅជាមួយនឹងអឺកូនប្រុសស្រីដែលសម្រាប់មេដាបេដាមិនអោយបួសនោះក៏វិនិច្ឆ័យចូលទៅក្នុងអនន្តរកម្មដែរនៅព្រះវិន័យហើយព្រះសូត្រក៏មានសម្ដែង ក្នុងពហុទតកៈសអតកថាលោកបញ្យលបបញ្ញសតនេនឹងបញ្យលរឿងការសម្លាប់នោះដែរហើយក្នុងព្រះវធមក៏ដូចគ្នាដែរក្នុងសមហវិនោទនីសម្ដែងនៅ ក្នុងគម្ពីរវិភាំងក្នុងញាណវិភាំងកោក៏មានសម្ដែងតទៅជាមួយនឹងត្រីកម្មហ្នឹងដូច្នេះសូមបកមកវិញថារឿងការសម្លាប់ពាក្យថាសម្លាប់ចោលនោះក៏មានលើឧទាហរណ៍ដល់ទាំងអស់ហ្នឹង ណាការលោកបញ្យលហ្នឹងគឺអឺចោហ្នឹងអាសាចូលទៅលួចត្រឹបអញ្ចឹងកូនហ្នឹងក៏យាមចាំសម្រាប់ចោណាយាមចាំសម្រាប់ចោហើយពេលនោះយប់នោះស្រាប់តែចែកដល់អីឪពុកឬក៏ម្ដាយហ្នឹងដើរទៅផ្ទះកូនហើយកូននោះស្មានតែចោប្រងងឹតមិនបាន ដឹងថាជាពុកជាម្ដាយទេស្មានតែចោក៏សម្រាប់ណាដោយ ព្រួយឬក៏សម្រាប់ដោយកំភ្លើងឬក៏សម្រាប់ដោយ ដំដៅហើយហើយស្រាប់តែពេលដែលស្លាប់តើមើលមេដាឬក៏បែកដាទៅវិញគឺក្នុងន័យហ្នឹងចាប់ចូលជាបានតិបានមានន័យថាជីវិតតែមួយជីវិតដែលទៅហ្នឹងគឺតែមួយណាដើរទៅតែម្នាក់ហើយបំណងនៅជីវិតណាជីវិតនោះស្លាប់បើជាមេដាក៏ចាត់ថា ជាអនន្តរកម្មបើ ជាបេដាក៏ចាត់ថាជាអនន្តរកម្មហើយសួរថាចុះកូនមិនមែនបំណងសម្រាប់មេដាបេដាណាសម្រាប់ចោតតើ តែលើបណិតិបាតនេះមិនមែនមានបញ្ញត្តិជាអារម្មណ៍ទេបណិតិបាតនេះគឺមានដូចជីវិតតន្ត្រីមកជាអារម្មណ៍គឺមានន័យថាបើបំណងជីវិតណាជីវិតនោះស្លាប់គឺកាត់ទោសតាមហ្នឹងណាសំបីតែលោកលើកដូចជាអឺនៅចំការហ្នឹងមានកន្លែងខ្លាដេកចឹងណាហើយកូនហ្នឹងក៏ព្យាយាមទៅសម្លាប់ខ្លាហ្នឹង ប៉ុន្តែលោកលើកឧទាហរណ៍ថាយប់ហ្នឹងមិនដឹងថាយ៉ាងម៉េចបានជាពុកឬក៏ឬក៏ម្ដាយហ្នឹងទៅដេកអាកន្លែងខ្លាតឯហ្នឹងឯងទៅដេកអាកន្លែងខ្លាតឯហ្នឹងពេលកូនហ្នឹងទៅដល់ចំការហ្នឹងក៏ឃើញឪពុកម្ដាយគាត់តែខ្លាក៏យប់ងៀតមិនដឹងអីក៏បាញ់ទៅដល់ពេលទៅមើលមានខ្លាណាឪពុកឬក៏ម្ដាយដែលស្លាប់ហ្នឹងអញ្ចឹងសំបី តែរបៀបហ្នឹងក៏ជាអនន្តរកម្មដូចគ្នាដែរព្រោះបំណងជីវិតណាជីវិតនឹងស្លាប់អាហ្នឹងគឺជា បប្រតិបត្តិតែតែជីវិតតែមួយបើសិនជាជីវិតពីរអាហ្នឹងគឺអត់មានអត់ចាត់ជាបប្រតិបត្តិទេកណាសូមបញ្ជាក់បន្ថែមកូនចាស់គ្រូចដោយបណ្ដៃទៅហៅថាជីវិតមួយជីវិតពីរជីវិតមួយមានន័យថាបំណងមនុស្សមានតែមួយណាអានោះបងខ្ញុំណាចង់លើកបន្ថែមទៀតមិនហ្នឹងអឺពេលដែលឪពុកនិងកូននោះទៅព្រៃដើម្បីជាព្រានប្រមាញ់អញ្ចឹងទៅស្រាប់តែឪពុកនោះជួបខ្លា ហ្នឹងលើលើឧទាហរណ៍ដើម្បីបញ្យល់ណាជួបខ្លានទៅស្រាប់តែឪពុកហ្នឹងប្រវាយបន្ទាប់ពីខ្លាហ្នឹងខ្លាវាខំឪពុកហ្នឹងឪពុកហ្នឹងក៏ប្រវាយបន្ទាច់មួយខ្លាហ្នឹងកូនឃើញឪពុកកំពុងទៅប្រវាយបន្ទាច់មួយខ្លាចឹងទៅកូនហ្នឹងទៅជួយឪពុកក៏ជាបថៅឬក៏ជាដាវដើម្បីសម្លាប់ខ្លាហ្នឹងដល់ពេលសម្លាប់ខ្លាហ្នឹងស្រាប់តែខ្លាវាកិច្ចផុតអាដាវវាទៅត្រូវឪពុកស្លាប់អញ្ចឹងពេលហ្នឹងគឺมันចាត់ជាបរិបត្តិទេហើយក៏มันចាត់ជាអនន្តរិយកម្មដែរពីព្រោះ កូនមានជីវិតខ្លាមួយជាអារម្មណ៍ពេលហ្នឹងណាគឺមានជីវិតខ្លាមួយជាអារម្មណ៍មិនមែនមានជីវិតឪពុកជាអារម្មណ៍ទេអញ្ចឹងបើថាជីវិតមួយគេន័យថាមនុស្សតែម្នាក់ជីវិតពីរគឺមនុស្សពីរនាក់ឬក៏មនុស្សមួយសត្វមួយអញ្ចឹងវាខុសគ្នាណាមួយទៀតលោកលើកឧទាហរណ៍ដូចជាបរោះឬក៏ព្រានហ្នឹងបបាញ់សត្វឃើញកក់ទុំលើក្នុងក្របីអញ្ចឹងណាហើយក៏យឺតយឺតធ្នូឬក៏ដោយសត្រាណាមួយដើម្បីបាញ់កក់ហ្នឹង ណាគឺមានជីវិតកកនោះមកជាអារម្មណ៍មិនមែនមានជីវិតកបីជាអារម្មណ៍ទេដល់ទៅពេល បាញ់ទៅវាអត់ត្រូវកកត្រូវកបីងាប់គេសួរថាតើចាត់ជា បាណតិបត្តិអីទេសំណួរសួរថាតើចាត់ជាបាណតិបត្តិអីទេចម្លើយឆ្លើយថាមិនចាត់ជា បាណតិបត្តិទេ ពីព្រោះបំណងនៃជីវិតណាជីវិតនោះអត់ស្លាប់អញ្ចឹងទៅស្លាប់ជីវិតអតីតវិញមិនជា បាណតិបត្តិទេប៉ុន្តែបើសិនជា បរោះឬក៏ស្ត្រីនោះ ទៅបាញ់ពេលហ្នឹងឃើញកក់ទៅលើក្នុងកបីគិតថាត្រូវកក់ក៏ដោយត្រូវកបីក៏ដោយអញ្ញុទាំងអស់ហ្នឹងអញ្ចឹងត្រូវណាគឺចាត់ជាប្រតិបត្តិទាំងអស់ណាអាហ្នឹងអញ្ចឹងណាអញ្ចឹងបានត្រឡប់មកវិញមកថាបើសិនជាកូនហ្នឹងបំណងសម្រាប់ចោលតែក្នុង ពេលដែលដើរយប់ហ្នឹងគឺមនុស្សតែម្នាក់ទេដើរមកហ្នឹងហើយកូនស្មានតែចោលអញ្ចឹងក៏សម្រាប់ទៅស្រាប់តែប៉ះម្ដាយឬក៏ពុកខ្លួនឯងដល់ទៅលេងផ្ទះកូនអាហ្នឹងគឺចាត់ជាប្រតិបត្តិ អាមួយជីវិតពីរមួយជីវិតមួយបើសិនជាពេលហ្នឹងឪពុកដើរតាមក្រោយចោលដល់ពិភពវាពីរអញ្ចឹងណាពីរអញ្ចឹងបើសិនជាកូននោះបាញ់ទៅ ខុសខុសចោលចោលរត់បាត់ទៅទៅត្រូវឪពុកឬក៏ម្ដាយនៅក្រោយនោះក៏ស្លាប់ទៅហ្នឹងគឺมันចាត់ជាបប្រតិបត្តិទេมันចាត់ជាអន្តរិកម្មទេព្រោះបំណងជីវិតណាជីវិតនឹងអត់ស្លាប់ទៅស្លាប់ជីវិតអ្នកដតីវិញអាហ្នឹងគឺมันជាបប្រតិបត្តិទេអញ្ចឹងណាហ្នឹងគឺយើងវិនិច្ឆ័យ ទៅតាមធัวទៅតាមវិន័យគឺមានន័យដូចគ្នាទេណាហ្នឹងអញ្ចឹងណាអរគុណអរគុណចាស់ញៀនសានណោមានអីថែមទេហើយយើងក៏សល់7នាទីទៀតថែមកន្លែងហ្នឹងដូចតែគ្នាទេក្នុងហើយយល់ថាជីវិតពីរហ្នឹងគឺដោយភាពយ៉ាងហ្នឹងមិនថាចឹងមិនអឺតកតងនឹងក្នុងការវិនិច្ឆ័យឬក៏អឺនៃការសម្រាប់ហ្នឹងបាន ក្នុងសិក្ខាបទមួយមួយវាមាន ជំរឿគឺថាវាតកតងនឹងអារម្មណ៍អារម្មណ៍ហ្នឹងមកនេះថាដូចជាបាណាតិបាតអញ្ចឹងវាមានជីវិតតន្ត្រីមកជាអារម្មណ៍អញ្ចឹងអញ្ចឹងនឹងវាជាអារម្មណ៍របស់បាណាតិបាតហ្មងគេហៅថាបាណាតិបាត គឺមាន ជីវិតតន្ត្រីហ្នឹងជីវិតតន្ត្រីហ្នឹងមកជាអារម្មណ៍អញ្ចឹងកាលណាបើវាខុសអារម្មណ៍បានន័យថាមិនមែនជាអឺមិនមែនជាបាណាតិបាតដែរ ឃើញពីព្រោះវាតកតងនៅក្នុងអារម្មណ៍នឹងឯងក្នុងការបំណងចឹងហើយបានតកតងនឹងជីវិតពីរយើងហៅថាមានពីរគឺពីរប៉ុន្តែបើមួយដូចក្រុមចាស់ចានចូលតើលើកឡើងនៅក្នុងវិន័យលោកសំដែងដល់ប្រែថាម្ដាយទេប៉ុន្តែដោយនឹងថាបាបប្រកម្មម្ដាយនឹងយ៉ាងម៉េចកូននឹងមើលទៅឃើញខ្លាអឺឃើញចឹងមើលទៅឃើញសត្វខ្លា ចឹងកូននឹងបំណងសម្រាប់សត្វខ្លាប៉ុន្តែតាមពិតម្ដាយគេមិនមែនខ្លាទេប៉ុន្តែមើលទៅឃើញខ្លាអញ្ចឹងបំណងសម្រាប់ខ្លាហ្នឹងដល់ពេលពួយលំពេងទៅដល់ពេលលំពេងបុកពុបទៅដល់ដីស្ដាប់ទៅឃើញម្ដាយស្លាប់អាហ្នឹងវានៅតែជីវិតតែមួយទៅដែរទេឃើញទេគាត់ថាយើងមើលទៅវាអត់ឃើញម្ដាយវាឃើញខ្លាវាមិនមែនពីរទេកន្លែងនេះកុំឲ្យច្រឡំថាអាហ្នឹងជីវិតពីរវាព្រោះយើងឃើញខ្លាថាអត់ទេ ហ្នឹងតែអាហ្នឹងវាតកតងនឹងហេតុបច្ច័យយ៉ាងម៉េចបានមើលទៅវាឃើញអញ្ចឹងអាហ្នឹងវានៅនៅក្នុងជីវិតតែមួយក៏ដែរតែតែបើយើងមើលទៅឃើញផ្សេងពីបុគ្គលនឹងក៏ដោយប៉ុន្តែផ្សេងតែដោយនិមិត្តទេមិនមែនផ្សេងដោយជីវិតទេ តាមពិតជីវិតនៅតែមួយទៅដែរហ្នឹងហ្នឹងគឺចូលទៅក្នុងអនន្តរកម្មអញ្ចឹងដល់ឃើញនៅសភាពយ៉ាងហ្នឹងក៏ដែរហ្នឹងគឺដោយក្រុមចាស់ចារជោតោវិនិច្ឆ័យហើយយើងបើចាំវិនិច្ឆ័យបន្ថែមអីទៀតគាត់ សេចក្តីនេះគឺក្នុងលក្ខណៈបាណាតិបាតទេក៏មិនមែនជាបាទេបាតិបាទេគឺលក្ខណៈអញ្ចឹងអឺកូនចាស់ញ៉ាំសានណោជួយបន្ថែមបញ្ចប់សេចក្តីតែម្ដងថាតើនៅក្នុងអឺអង្គនៃសិលទាំង5ហ្នឹងបានអានិសង្ឃដល់ កម្រិតណាហើយនឹងចប់ នៅក្នុងសិលទី1តែម្ដងដូចយើងនិយាយពីរឿងបាណាតិបាត បើយើងវាចាយើងគេថាបើយើងនិយាយវាចាបើយើងកើតមកជាមនុស្សនៅក្នុងកម្មវិធីកសោតអញ្ចឹងណាដោយអំណាចនៃអានិសង្ឃរបស់សិលនៃបាណាតិបាតហ្នឹងគឺថាអ្នកហ្នឹងកើតមកមានអាយុវែងគេបើថាវាមានវាមានអាយុវែងបើថាវែងនៅក្នុងទីនេះបាននេះថាដល់អាយុខៃឬក៏ហួសពីអាយុខៃទៅគណាបើថា ព្រោះព្រមផ្ដួលនៃអាយុវាមានត្រឹមអាយុខៃឬក៏លើសពីអាយុខៃក៏មានដែរបុគ្គលខ្លះហើយដែលអាចតាំងនៅបានហ្នឹងដល់អំណាចនៃអានិសង្សនៃការមិនសម្លាប់ហ្នឹងអញ្ចឹងអានិសង្សនៃការមិនសម្លាប់សត្វហ្នឹង អាហ្នឹងជាចំណែកមួយនៃនៃនៃអានិសង្សនៃថាយើងមិន សម្លាប់ហ្នឹងដែលយើងបានអញ្ចឹងបានរូបកាយ របស់យើងហ្នឹងបើយើងនិយាយពីរឿងរូបកាយរបស់យើងហើយយើងធ្លាប់ស្រាប់មកថាកំណត់ជាមនុស្សសំខាន់យ៉ាងគេគឺកុសលធ្នាក់សិលហ្នឹងហើយកំណត់ជាមនុស្សយើងហ្នឹងក៏តែបានរូបកាយអវយវៈយើងហ្នឹងវាតកតួងណាជាមួយនឹងអឺសិលច្រើនណា ផលនៃសិលឬក៏អានិសង្សរបស់សិលច្រើនណាដូចជាជីវិតអីហ្នឹងវាតកតងនឹងរឿង មិនមិនមិនសម្រាប់សัตว์ណាឃើញដែលថាការតាំងនៅរបស់យើងហ្នឹងហើយយើងត្រូវការអាយុវែងប៉ុន្តែកម្មដែលយើងធ្វើសម្រាប់សัตว์អញ្ចឹងវាមិនអាចបានអាយុវែងបានទេនឹងក្នុងអត្តភាពក្នុងកំណើតជាមនុស្សគឺអាយុវែងតាំងនៅបាន ពីព្រោះអាស្រ័យមិនមិនសម្រាប់សัตว์ហ្នឹងបើបើយើងនិយាយពីរឿងអានិសង្ឃយើងកំណត់បានថាប៉ុណ្ណេះប៉ុណ្ណោះទេបើយើងនិយាយថាអូគេថាថាយើងលើកចំណុចខ្លះខ្លះតកតទៅនឹងជីវិតរបស់ មនុស្សយើងហ្នឹងគឺគឺសំខាន់ជាងគេ គឺតាំងនៅ បានអាយុវែងហ្នឹងកណាហ្នឹងគឺនិយាយថាក្នុងកំណើតក្នុងអត្តភាពជាមនុស្សគឺបានហើយការបានអត្តភាពជាមនុស្សនេះក៏ប្រោះអាស្រ័យអានិសងរបស់សិលហ្នឹងដែរចឹងអានិសងរបស់សិលហើយយើងរស់នៅជាសុខស្រួលអីហ្នឹងក៏អាស្រ័យលើសិលហ្នឹងព្រោះយើងនិយាយពីតកតួង គ្រឿងកសិលគឺច្រើនប្រការព្រោះនិយាយពីអានិសង្ឃវាមាន4.1តាម ក្នុងសិក្ខាបទមួយមួយអានឹងក្នុងសេចក្តីហ្នឹងកាន់តែចូលរួមប៉ុណ្ណឹងគណៈអរគុណណាហើយនៅការសន្ទនាថ្ងៃហ្នឹងដូចជាមានភាពពីរោះគួរឲ្យចេះថ្លាមែនទែនហើយយើងសន្ទនាថ្ងៃនេះយើងចាប់ផ្ដើម ក្នុងសិល5ហ្នឹងបញ្ចប់សិលទី1គឺបាណាតិបាតា បានចប់សពគ្រប់ក្នុងសិលទី1ថ្ងៃសប្តាហ៍ក្រោយយើងបន្តក្នុងសិលទី2គឺអតនីទានអញ្ចឹងសូមអរគុណណាស់គុណចាស់គ្រូទាំងពីរមានសទ្ធាជ្រះថ្លាបានមកចូលបកស្រាយនៅក្នុងកិច្ចសន្ទនារបស់យើងធ្វើធ្វើឲ្យមានការរស់រវើកឬក៏មានអត្ថន័យជ្រាលជ្រៅគួរឲ្យចេះថ្លាមែនទែនខ្ញុំកណាសូមអរគុណសូមជូនពរគុណចាស់ទាំងពីរសូមមានសុខភាពល្អកម្លាំងពលំមកមួនហើយនឹងសូមអរគុណដល់ប្រិយមិត្តទាំងអស់ដែលបានចូលរួមទស្សនា ការ live បន្តផ្ទាល់កម្មវិធីសន្ទនាប្រចាំថ្ងៃសុខក៏សន្មតថាចប់តែប៉ុណ្ណេះឯងតែមុននឹងបញ្ចប់សូមប្រគេនពរគុណចាស់និងសូមជូនពរឲ្យញាតិញោមទាំងអស់ជួបទៅនឹងពុទ្ធពរទាំងឡាយ4ប្រការអាយុវណ្ណៈសុខៈពលៈនិងសម្បត្តិ3មនុស្សទេវតានិងព្រះនិព្វានជាញោមទាំងអស់គ្នាតាំងសច្ចាធនយនាសួយបានសម្ដេចដោយសេចក្តីខ្នាសូមខ້ອຍបង្គំលាសូមប្រនពលលាបាទសាធុសាធុសាធុ